បាទខ្ញុំកណាសូមថ្លែងបង្គំគុណម្ចាស់គ្រប់អង្គសូមជម្រាបសួរបងប្អូនជនរួមជាតិពីចម្ងាយថ្ងៃនេះខ្ញុំបាទជាមួយនឹងសម្ដេចជគុណត្រឡងនឹងចូលមករួមពិភាក្សាអំពីបញ្ហាផ្សេងផ្សេងទូទៅពាក់ព័ន្ធទៅនឹងសង្គមជាតិហើយសូមអញ្ជើញសម្ដេចជគុណត្រឡងបាទបន្លឺព្រះសវណ្ណនៃស្វាគមន៍បងប្អូនបាទបាទសូមជម្រាបសួរលោកដាលេលើខ្ញុំច្បាស់ទេទេណាលើបាទលើ បាទអរគុណជំរាបសួរប្រិមិត្តអស់លោកលោកស្រីនៅនាងកញ្ញាទាំងអស់ជាទីមេត្រីថ្ងៃនេះគឺថា ជួបជាមួយនឹងខ្ញុំកណាស់ខ្ញុំអឺពីរអ្នកអឺដលេនៅក្នុងការជជែកអឺពិភាក្សាទៅតាមពេលវេលានឹងម៉ោងដែលយើងមិនទាន់មានភាពជាក់លាក់ដែលយើងតែងតែផ្សាយមានពេលទំនេរពេលណាគឺយើងផ្សាយពេលហ្នឹងទៀតណាបាទ ហើយជាធម្មតាជាទូទៅម៉ោងនេះគឺជាម៉ោង របស់យើង ធ្វើការផ្សព្វផ្សាយជាធម្មតាប៉ុន្តែកន្លងមកដោយសារតែយើងអត់មានពេលនៅ ផ្ទះរៀងរៀងខ្លួនយើងក៏ចេះតែផ្សាយគ្រប់ពេលគ្រប់វេលាតាមដែល អាចធ្វើទៅបាន បាទហើយក៏សូមស្វាគមន៍ចំពោះប្រិយមិត្តបងប្អូនដែលបានជើញចូលរួម នៅក្នុងការផ្សាយនៅក្នុងទីនេះផងដែរហើយយើងសូមសូមហៅឈ្មោះបងប្អូនផ្លែតបង បាទបាទសូមជឿបាទមុនគេឈ្មោះមុនគេកំហៀងសូបាទគាត់ថាសូមថ្ងៃនឹងឈ្មោះគាត់មុនគេហើយលោកពូកសលប៉ែនជំរាបសួរបងអឺចន្ទ្រាបដីលីបងប៊ីលីនូបរោះបេះដូងមាសសុយសែមហើយក៏សូមជំរាបសួរបងប្អូននៅខាងតិចសាសគឺបងសូនីតាគឹមបងផល្លាបងអឺរិទ្ធនីសែម បាទគឺសិតតែក្រុមអ្នកស្នេហា ជាតិនៅតិចសាហើយហើយគាត់ជួយគ្រប់គ្រងយើងរហូតមកបាទហើយលោកពូរិច្ឆិតអមៅហើយបងរិជនី ផ្ដាំ សួរសុខទុក្ខបង ប្រុសផងបងភីរបាទជួបកឲ្យបង មានសុខភាពល្អហើយខ្ញុំជឿថាបងកំពុងតែស្ដាប់ បាទពូពូគាត់តែងតែស្ដាប់យើង ជារៀងរាល់ពេលបងភីរបាទគ្រួសារបងរិជនីសាមបាទហើយបងថងធីតុង អឺគ្រីស្ទីណាខាងបាទជំរាបសួរបងគ្រីស្ទីណាអឺរតនរាវីបេះដូងឯកាអឺធុនចន្ទាផ្កាកែវបាទអឺលោកជំទាវយីណានបាទបាទហើយនឹងអឺករណាស្វាគមន៍បាទអឺស្រីអឺតុលាលោកសំប្រៈកាដេ បាទអឺធីរាវិសិទ្ធម៉ាក់យាយ អូនឌីរីកាអឺបងណនបាទហើយមួយយ៉ាងផាងអឺហៀណារុងអឺសារ៉ាសាមអូឈ្មោះលោតមករហូតបាទសុខបានហេងអឺអឺលៀងស្រេងរស់ជំរាបសួរណាមីងហើយអូណាមីងលេលេសុងក៏សូមជំរាបសួរដែរបាទគាត់នៅកលិបបញ្ញាបាទបាទបាទបាទ មូលសផលមបញ្ញាអឺមេងសេរីគាត់ទស្សនាពីបណ្ដាញ YouTube បាទបាទអឺអូបងអូនជំផាតជំរាបសួរបងអូនជំផាតហ្នឹងហើយបាទផល្លាឡែនកូនខ្មែរស្វាយរៀងអឺម៉ៃអូកអឺសុខុនវិរីអូនចេស៊ីកាមេអឺកសលស៊ូ បាទអូបងអេវ៉ាធាជំរាបសួរបងអេវ៉ាធាហ្នឹងគាត់ក៏ជួយដែរបងបាទហើយតេប្រាធនីហើយនឹងអឺបរមីបើបាទសូមប៉ុណ្ណឹងសិនចុះបងបាទសូមអរគុណអរគុណបងប្អូនទាំងអស់គ្នាណាបងប្អូនថ្ងៃនេះយើងមានអីជជែកគ្នាបាទលោកដាលេនៅថ្ងៃនេះអឺយើងមានបញ្ហាផ្សេងផ្សេង ជាច្រើនដែលយើងអាចពិភាក្សាគ្នាពីព្រោះយើង បានបែកគ្នាមួយរយៈ កាលវាយើងបងឯងផ្សាយរហូតខ្ញុំក៏ផ្សាយដែរប៉ុន្តែយើងអត់បាត់បានគ្រប់បានជុំគ្នាបាទផ្សាយរួមគ្នាបាទហើយបញ្ហាដំបូងអឺបើចង់លើកពិភាក្សាអីយើងមានចំណាប់អារម្មណ៍ពាក់ព័ន្ធទៅនឹងរឿងយើងដឹងហើយរឿងហ៊ុនសែនគាត់មិនហ៊ានមកប្រជុំអាហ្នឹងរឿងហ្នឹងយើង បានខ្ញុំថ្ងៃមុនក៏បានផ្សាយម្ដងដែរហើយបាទពាក់ព័ន្ធទៅនឹងស្ថានភាពនៅជុំវិញពិភពលោក ដូចជារឿងសង្គ្រាមសូវៀត បាទពូទីនកំពុងតែចាញ់សង្គ្រាមអីជាដើម បាទហើយក្នុងនោះក៏មានក្រមបពពួកអឺហ៊ុនសែនគាត់រត់អឺរត់ការជួយពូទីនជួយពូទីនបាទបាទបាទមានមានមានអ្នករត់ការ ជួយពូទីនទៀតបាទរត់ការនឹងរត់ការចង់និយាយថាអឺផ្សាយព័ត៌មានคล้ายคล้ายចាអូខេអូខេយល់ហើយបាទបាទដើម្បីជួយលើក លើកទឹកចិត្តពូទីននេះប៉ុន្តែមិនដឹងជាជួយយ៉ាងម៉េចខ្ញុំអត់យល់ដែរព្រោះពូទីនមិនដឹងជាពូទីនមានពេលទៅស្ដាប់ពួកអស់នឹងអត់បាទបាទបាទបាទហ្នឹងហើយហើយសំខាន់គឺគេប្រាប់ប្រជាពលរដ្ឋខ្មែរនឹងឲ្យវិលវក់ជាមួយនឹងក្រុមពួកគេមនុស្សបាទបាទតែគេអត់សំខាន់ថាពូទីនស្ដាប់គេឬក៏មិនស្ដាប់គេទេគេមានអ្នកដែលរាយការទៅហើយខាងទូតរបស់ រុស្ស៊ីហ្នឹងគេមានអ្នករីការនឹងបកប្រែជាប្រចាំថាតើខ្មែរបានធ្វើអីខ្លះរបបហ៊ុនសែនហ្នឹងគេបានផ្ដល់ឱកាសយ៉ាងណា ខ្លះដល់ទៅរបបដល់ទៅលើបញ្ហាព័ត៌មានផ្សព្វផ្សាយហ្នឹងតើប្រជាពលរដ្ឋនៅស្រុកខ្មែរហ្នឹងគ្រប់គ្រងឬក៏មិនគ្រប់គ្រងរបបពូទីនយ៉ាងណាយ៉ាងណីអីហ្នឹងគឺថាតាមរយៈសារព័ត៌មានហ៊ុនសែនហ្នឹងតែម្ដងបាទ នេះគឺជានេះគឺជាអ្វីដែលអឺដែលហ៊ុនសែនបានប្រកបប្រកាសកន្លងមកបាទបាទហ្នឹងហើយបងហើយមានរូបនៅក្នុងបណ្ដាញសង្គមរូបភាពល្អល្អដែលយើងយកជាចំណាប់អារម្មណ៍អឺបងឯងចង់លើកយកបញ្ហារូបរូបហ្នឹងឯងរូបហ្នឹងមកដាក់មុនហ្នឹងមែនបាទយើងមុននឹងចូលទៅដល់អឺ បញ្ហាផ្សេងផ្សេងហ្នឹងយើងថ្ងៃនេះអត់មានប្រធានបទទេគេថាយើងប្រទេសអីនិយាយពីហ្នឹងគឺថាបងប្អូនអាចជជែកជាមួយយើងបានហើយសរសេរជា comment ជជែកជាមួយគ្នាពីព្រោះរឿងនៅ បញ្ហារុស្ស៊ីអ៊ុយក្រែនបញ្ហាពិភពលោកបញ្ហាសង្គ្រាមយើងក៏បាននិយាយបញ្ហារឿងហ៊ុនសែនមិនបានមកសហរដ្ឋអាមេរិក ហើយឥឡូវនេះគឺមានក្រុមហ៊ុនសែនមួយក្រុមទៀតហ្នឹងគេនិយាយពីរឿងភ្នាល់គ្នាជាមួយខ្ញុំទៀតគេប្រមូលខ្ញុំភ្នាល់ពួកហ៊ុនសែនហ្នឹងបាទពួកហ៊ុនសែនហ្នឹងគេថាអឺបើសិនណាជាហ៊ុនសែនបានមកប្រជុំអាស៊ានតើខ្ញុំនឹងបញ្ឈប់ live show ដែរអត់គេភ្នាល់ឲ្យខ្ញុំនឹងបញ្ឈប់ live show បើសិនហ៊ុនសែនបានប្រជុំអាមេរិកមកប្រជុំអាមេរិកអាស៊ានណាណាហ្នឹងហើយអានឹងគេសរសេរទេគេមិនបាននេះមកខ្ញុំគេសរសេរចេញឈ្មោះនៅហើយ ហើយត្រង់ចំណុចហ្នឹងបងឯងយល់យ៉ាងម៉េចដែរបងអឺអាចំណុចហ្នឹងយើងនឹងនិយាយពេលក្រោយប៉ុន្តែមុននឹងមុននឹងយើងនិយាយអារឿងអស់ហ្នឹងយើងនិយាយពីរឿងយករូបថតលោកយាយឡាំដួយមួយដើម្បីយកមកអឺជជែកលេងហើយយើងបង្កើតបានជាសំណួរខ្ញុំឥឡូវយល់ចេះយល់ចេះអឺពីព្រោះរឿងយាយឡាំដួយជាមួយនឹងមានរូបថតមួយដែលវា វាវាចេញមករឿងដំបូងវាចេញមកពីព្រះនាងនាគឯងពីក្រមព្រះនាងនាគអញ្ចឹងឯងនាគចូលរូបបារមីនាគនោះបាទបារមីនាគបាទបារមីនាគបាទនេះនេះនេះនេះនេះនេះនេះបាទនាគសមកគូបាទនាគមកគូនាគមកគូបាទនាគមកគូនេះហើយរឿងហ្នឹង វារូបភាពហ្នឹង គឺឃើញបងជនច័ន្ទបុតគាត់យកទៅសរសេរដែរថាគាត់សរសេរដាក់បន្តិចឯងនាងរណៈតែប៉ុណ្ណឹងគាត់ដាក់តែប៉ុណ្ណឹងឯងហើយដល់ពេលអញ្ចឹងទៅវាធ្វើឲ្យយាយឡាំដួយហ្នឹងគាត់ក្តៅកាហាយអឺគាត់ឆ្លើយតបមកបងជនច័ន្ទបុត ហើយអាការឆ្លើយតបយ៉ាងណាបងប្អូនបានស្ដាប់ហើយនិយាយឡាំដួយណាខ្ញុំមិនបាច់បាយច្រើនទេគាត់គាត់ក្តៅខ្លាំងបងគាត់ក្តៅខ្លាំងគាត់ឆេះគាត់ឆេះឡាំដួយគាត់ ពួនចេះបងអឺនាងរត់រកអ្នកយើងនិយាយអំពីពាក្យហ្នឹងឲ្យពេញណានាងរត់រកអ្នកមីខាតលៈមីខាតលៈរត់រកអាកំបាក់អង្សាហើយចឹងហើយចឹងរូបពីរហ្នឹងអ្នកណាមីខាតលៈអ្នកណាកំបាក់អង្សាឥឡូវនឹងអាកំបាក់អង្សាដែលកំអាយនឹងសង្ស័យហើយចុះអ្នកណាគេមីខាតលៈអូខេដឹងអីអាណាតថតក្បែរហ្នឹងឯងមានដឹងថាខាតលៈថតរូបរាងដូចគ្នាអី កន្លែងហ្នឹងយើងដឹងហើយថាណាខាតលក្ខណាកបអង្សាយើង ដឹងហើយរឿងមួយទៀតតែពីរហ្នឹងនៅក្នុងរូបហ្នឹងគេហៅគ្រូជោគជ័យបាទហើយមានមួយទៀតគេហៅថាគ្រូជ័យជុំហ៎គ្រូខ្ញុំអត់សូវដឹងទេបងគ្រូគ្រូគ្រូគ្រូអីជ័យជុំដែលដែល គេធ្វើជាម្ដាយនេះគេធ្វើសលេង គេធ្វើអីនោះបាទបាទខ្ញុំបានឃើញរូបភាពមួយ លោកដាលេបងប្អូនណាចាំជួយផ្សាយចង់ជួយមើលទាំងអស់គ្នាហើយយើងនាំយករូបនឹងមកជជែកគ្នាលេងទេអត់មានស្អីទេហើយខ្ញុំឃើញរូបនឹងទៅគេគេតែនិយាយថានិយាយនឹងនៅពីក្រោយខ្នង នៃគ្រូបារមីនឹងទាំងអស់នឹងគ្រូជ័យជុំមិនដឹងទេជុំជ័យមិនដឹងទេគ្រូជុំជើងមិនដឹងជុំជ័យមិនជុំជើងមិនខ្ញុំអត់ដឹងទេនេះនេះរូបនេះ បងប្អូនឥឡូវជួយជួយមើលខ្ញុំបន្តិចរូបនេះរូបនេះឥឡូវមើលរូបហ្នឹងដូចជាឃើញលុយ200ដុល្លារអាបាទនឹងនឹងនឹងឯគ្រូនឹងឯងដែលដែលដែលដែលនៅហើយយើងវាឆ្ងល់អញ្ចេះខ្ញុំឆ្ងល់អញ្ចេះលោកដាលេជួយពិចារណាហ្នឹងជាកំណត់ខ្ញុំឯណាខ្ញុំឆ្ងល់ថាតើលុយនឹងជាលុយថ្លៃអី លុយហ្នឹងបងប្អូនជួយជួយជួយជួយឆ្លោយខ្ញុំទាំងអស់គ្នាលុយហ្នឹងអូលុយគ្រូមហាជុំអូខេ គ្រូមហាជុំនេះគ្រូមហាជុំគេថាគ្រូគ្រូប្រជុំជេកគ្រូប្រជុំជេកឥឡូវឥឡូវខ្ញុំខ្ញុំមើលរូបថតមកសិលឹកនេះហើយខ្ញុំចេះតែពិចារណាហើយពិចារណាទៀតខ្ញុំខ្ញុំចង់សួរសួរអញ្ចេះបងប្អូនណាជួយជួយពិចារណាខ្ញុំទាំងអស់គ្នាជាមួយនឹងព្រះអនុជដលេអីគេថាជួយពិចារណា សួរថាតើលុយនឹងលុយថ្លៃអីណាលុយថ្លៃអីហើយឃើញលុយកដាស់200នឹង ហើយលុយ200នឹងអ្នកណាឲ្យអ្នកណាខ្ញុំចង់សួរអញ្ចឹងណាលុយ200នឹងអ្នកណាឲ្យអ្នកណាបាទមើលមើលមើលមើលអាមិចដាលេជួយប្រាប់ទីមើលលុយលុយនឹងលុយនឹងដូចលុយនឹងអ្នកណាដែលមើលទៅសូមសបត់ ហុចឲ្យអ្នកណាទាញយកលុយគឺអ្នកនឹងហើយអ្នកយកលុយមិនចឹងបងសុផាតអូអញ្ចឹងហើយលុយនឹងថ្លៃអីគេទៅខ្ញុំអត់ដឹងទេបងរឿងលុយជួនកាលវាអាចមានមានថ្លៃសេវាកម្មផ្សេងផ្សេងអញ្ចឹងណា បងបងសុខា drummer drummer បងសុខាអ្នកវាយស្គរណាបាទលុយសេវាកម្មផ្សេងផ្សេងអីចឹងទៅអាហ្នឹងគេឲ្យថ្លៃសេវាកម្មអីចឹងទៅជួនកាលអីទៅប៉ុន្តែវាសំខាន់ លុយហ្នឹងហុចឲ្យនៅកន្លែងណាបាទបាទបងប្អូនមើលតើតើលុយហ្នឹងគេហុចឲ្យនៅកន្លែងណាបងប្អូនមើលជួយមើលក្នុងបន្ទប់នេះបាទវាមិនដែលវាមិនដែលតែខ្ញុំវាឆ្ងល់ដែរហើយមិនក៏លោកឲ្យលុយឧបមាថាឥឡូវខ្ញុំខ្ញុំយល់ថាលុយហ្នឹងលោកគ្រូអឺមហាជុំហ្នឹងអ្នកហុចឲ្យយាយហ្នឹងអ្នកហុចឲ្យយាយហ្នឹងអានេះអានេះជាយោបល់ខ្ញុំជាកំណត់ខ្ញុំប៉ុន្តែខ្ញុំយល់ថា អាចចុះបើយកលុយនឹងទៅឲ្យយាយនឹងអាមិនក៏យកលុយដល់បន្ទប់ដេកយើងមិនឆ្ងល់ទេនៅលើក្រែហ្មងហ៎បងអើលើក្រែដេកមើលបាទយកលុយនឹងទៅឲ្យដល់លើក្រែដេកហើយបើសិនណាជាមហាជុំនឹងគ្រូមហាជុំនឹងហុចលុយឲ្យយាយនឹងទៅ200តើមានន័យថាតម្លៃអីតម្លៃតម្លៃជោគជ័យឬក៏ជោគជាំតម្លៃ តម្លៃមហាមហាជេកអត់យល់ខ្ញុំអត់យល់ខ្ញុំអត់យល់ព្រះអនុជដាលេថាយាយឡាំដួយហ្នឹងហុចលុយឲ្យអាមហាជុំយើងដាក់សំណួរយើងដាក់សំណួរសួរថាហេតុអីបានជាឲ្យលុយអាមហាជុំ200មានន័យថាជួលអាមហាជុំហ្នឹងមកធ្វើអីបងប្អូនខ្លះថាលុយ200ហ្នឹងជាលុយរៀបចំកម្មវិធីខ្ញុំថារៀបចំកម្មវិធី ចាំបាច់ទៅយកលុយនៅកន្លែងបន្ទប់ដេក រៀបចំកម្មវិធីគេដាក់ថាសនៅទំនប់គ្រូបងអើអូមហាថាមហាជុំហ្នឹងគេធ្វើបន់ហើយដើម្បីនេះហ្នឹងគេមករៀបចំកម្មវិធីគេយករៀបចំឲ្យយាយហ្នឹងគាត់ឲ្យលុយទៅដើម្បីឲ្យទៅរៀបចំកម្មវិធីធ្វើឈួតនៅលើទូកហ្នឹងទៅណាបាទប៉ុន្តែលុយ200រៀបចំមិនគ្រាន់លុយ200បើគាត់មកយកហើយមកយកអីឲ្យមហាជុំចូលដល់បន្ទប់ដេកមើលមើលមើលលោកលោកឥឡូវមើលគាត់ស្លៀកពាក់10ភួយ10អីបន្ទប់ដេកបន្ទប់អីហ្នឹងបង អាហ្នឹងយើងវិភាគអត់បានទេជួនកាលគាត់ពាក់អាវប៉ុន្តែអាកន្លែងគាត់ទៅដល់ភួយយើងមិនដឹងថាគាត់ពាក់មិនពាក់យើងអត់ដឹងទេអាអាហ្នឹងហើយបានយើងសង្យើងសន្និដ្ឋានហ្នឹងហើយឆ្ងល់ហើយបើគ្នាអីឆ្ងល់ឆ្ងល់ជេរខ្ញុំងាប់ហើយបងអើយបងឯងនាំខ្ញុំឲ្យគេជេរហើយណែរូបថតមកសន្លឹកនឹងមានអត្តន័យណាខ្ញុំគិតមួយថ្ងៃវល់ល្ងាចខ្ញុំលោកព្រះអនុជដលេខ្ញុំចេះតែគិត ខ្ញុំដំបូងខ្ញុំថាទេបើលុយមហាជននឹងយកទៅជួយដល់អង្គការសប្បុរសធម៌កូនគាត់បាទគាត់មានកលែងទទួលតាកូនគាត់នឹងមាន ការយ៉ាឡៃសម្រាប់ទទួលលុយ right ទទួលលុយមនុស្សធម៌រឿងអីតែមហាជននឹងយកលុយ200នឹងទៅឲ្យគាត់ដល់ក្នុងបន្ទប់ដេកហឹមមិនមិនខ្ញុំដឹងតែអាប៉ុន្តែបើសិនណាជាលុយនឹង អឺលោកយាយឡាំដួយនឹងគាត់ឲ្យទៅមហាជុំតើថ្លៃសេវាអីបាទយើងចង់ដឹងតើថ្លៃសេវាអីគេ បាទណាម៉ាក់យ៉ែមឡាំដួយជួយប្រាប់ផងខ្ញុំឆ្ងល់ខ្ញុំវាឆ្ងល់មិនដាច់ដេកជួលឡុងវាឆ្ងល់មើលបងប្អូនណាបងប្អូន CVP ជួយ share ការ live របស់ខ្ញុំនឹងទៅឲ្យម៉ែយ៉ែមឡាំដួយនឹងផងខ្ញុំវាឆ្ងល់អញ្ចេះខ្ញុំ ចង់សួរទៅម៉ែយ៉ែមថាតើលុយនឹងម៉ែយ៉ែមឲ្យមហាជុំឬក៏មហាជុំឲ្យម៉ែយ៉ែមហ្នឹងហើយហើយចង់ដឹងថាតើលុយនឹងថ្លៃអីត្រឹមតែ200សោះហ្នឹងបាទហើយបើ200ហ្នឹងមហាជុំឲ្យម៉ែយ៉ែមឡាំដួយខ្ញុំថាំងដូចជាតិចពេកហើយបដាមុខហ្នឹងទៅនៅវាយទីខ្ទូ200អី200ថ្លៃទៅគាត់អឺសុចិន្តាហេងគាត់សេថាម៉េចណាឲ្យឲ្យជួយបើកមាត់មិនអី200នឹងជួយបើកមាត់ ជួយមើលមាត់មើលមាត់យាយបាន200ឯងបងសុចិន្តាហេងបាទយ៉ាខ្ញុំមើលជួនកាលខ្ញុំមើលខមមិនបងប្អូនហ្នឹងសោចហ្នឹងគឺបងប្អូនបាទបុនជឿនហែមជម្រាបសួរបុនជឿនហែមបងហេងបងហេង ND ខ្ញុំមិនមែនចង់ឲ្យគាត់ជេរទេប៉ុន្តែខ្ញុំវាឆ្ងល់វាឆ្ងល់អញ្ចឹងខ្ញុំវាឆ្ងល់មែនខ្ញុំមើលរូបថត ខ្ញុំមើលរូបថតនឹងហើយចេះតែពិចារណាហើយពិចារណាទៀតហើយចុះខួរខ្ញុំវាចេះតែមិនបានចេះតែមកពិចារណារឿងហ្នឹងខ្ញុំពិចារណាហើយខ្ញុំដាក់សំណួរខ្លួនឯងខ្ញុំថាចំមហាជុំនឹងអានេះគ្រាន់តែជាគ្រូបារមីមួយទេហើយមិនក៏ទៅទទួលលុយពីយាយឡាំដួយហើយចុះបើទៅទទួលលុយពីយាយឡាំដួយគាត់ឲ្យក្នុងន័យអីក៏ដោយ ក្នុងន័យអអគុណកូនតើលុយថ្លៃអីថ្លៃសេវាកម្ម នៅក្នុងបន្ទប់នឹង ឬក៏ថ្លៃអីរៀបចំកម្មវិធីសែនព្រេនអីផ្សេងផ្សេង ហើយបើរៀបចំកម្មវិធីសែនព្រេនហេតុអីបាន ជាលោកយាយនឹងចាំបាច់ទៅសដប់ភួយសដប់អីហើយយកលុយមកថតអីដល់នៅក្នុងបន្ទប់ទេ មើលមើលមុខនឹងទៅបើឈឺទៅបើថាលោកយាយនឹងឈឺទៅមុខ មុខអត់ឈឺនេះមុខនេះស្រស់ហញឹមទេទេយើងស្រស់ហញឹមដូចត្រូវអីហើយអាមិនឡើងហញឹមប៉ុន្តែហញឹមហ្នឹងរៀងស្លាំងស្លាំងស្លាំងស្លាំងមិនដឹងយយអើបិចាណាខ្ញុំគិតអត់ចេញទេខ្ញុំគិតអត់ចេញអត់មានចម្លើយខ្ញុំមិនដឹងឆ្លើយថាម៉េចឥឡូវខ្ញុំនិយាយតែចេះចុះខ្ញុំនិយាយថាមហាជុំឲ្យម៉ែយ៉ែមឡាំទួយនឹង200ខ្ញុំជូនគាត់ចឹង ហើយប្រហែលជាថ្លៃសេវាកម្មអីដែលម៉ែយ៉ែមឡាំដួយជួយគាត់ពីរឿងគាត់រៀបចំ អីជួយក៏ពីក្រោយខ្នងអីចឹងណា ឬក៏តំណងសល់លុយសល់លុយពីការរៀបចំអាអាឡែងណែអាពិធីនៀកស្អីគេនោះណាសល់លុយហ្នឹងក៏យកមកប្រគល់ឲ្យគាត់សង្ស័យថាសេវាកម្មហ្នឹងឬក៏ណាហ្នឹងថ្លៃអញ្ចឹង ហ្នឹងយកមកបកគលឲ្យឬមួយក៏យាយគាត់បកគលឲ្យដើម្បីថ្លៃប្រោះនេះអីហើយសង្ស័យថ្លៃប្រោះនេះដឹងសង្ស័យនេះនេះអំណាចជុំណាហ្នឹងសង្ស័យប្រោះនេះសង្ស័យសង្ស័យជាធ្នោឲ្យទៅទៅបញ្ជូននាគទៅស្រុកគេវិញណាបញ្ជូននាគរៀបចំពិធីបញ្ជូននាគទៅស្រុកគេវិញធម្មតាពេលនាគចេញមកហាលទឹកឆ្វេងឆ្វាយឆ្វេងឆ្វាយអញ្ចឹងទៅ នាងចេញមកមិនបងចេញមិនអញ្ចឹងចាចាឆ្វាច់ឆ្វាច់ឆ្វាច់ឆ្វាច់ដល់ពេលហើយទៅអានាងហ្នឹងវាអឺវាអស់ហ่ะវាអស់នេះហើយថាអូអញ្ចឹងនេះអើយទៅវិញចោះឥឡូវខ្ញុំជូនសរុយ200នេះអឺអូយបានបានសម្ដេចព្រះអនុជប៉ណ្ណឹងយើងគ្រាន់តែដាក់សំដួលប៉ណ្ណឹងបានហើយអានឹងខ្ញុំ ដំបងហ្នឹងគឺថាសូមសូមលោកជំទាវមហាឧបាសិកាម៉ៃយ៉ែមឡាំដួយ ជួយប្រាប់ផងថាតើលុយ200ហ្នឹងម៉ៃយ៉ែមឡាំដួយ អ្នកឲ្យមហាជុំឬក៏មហាជុំអ្នកឲ្យម៉ៃយ៉ែមឡាំដួយនឹងគឺជាសំណួរទី1បាទសំណួរទី2បើម៉ៃយ៉ែមឲ្យមហាជុំនឹង200តើថ្លៃសេវាកម្មអីបាទ ថ្លៃសេវាកម្មអីជួយប្រាប់ផងបាទហើយបើមហាជននឹងជាអ្នកឲ្យម៉ែយ៉ែមឡាំដួយតើថ្លៃសេវាកម្មមនុស្សធម៌អីទៅម៉ែយ៉ែមឡាំដួយដែរអាសំណួរទី3បើសិនណាជាលុយនឹងដែលមហាជនឲ្យក្នុងនៃ មនុស្សធម៌ហេតុអីកលែង office មនុស្សធម៌មានមិនក៏មិនយកទៅទទួលនៅកន្លែងនោះហេតុអីមកចូលដល់បន្ទប់ដេកវាសំខាន់រឿងបន្ទប់ដេកទេសំខាន់នឹងរឿងនោះថតនៅកន្លែងបន្ទប់ដេកហើយមានភួយក្របមកកណាត់ខ្លួនភួយក្របមកកណាត់ទៀតបើបើសិនជាអត់ភួយក្របមកកណាត់អត់អីទេវាសំខាន់អាមកកណាត់ដែលដែលខ្ញុំមិនឃើញហ្នឹងហើយដែលខ្ញុំសង្ស័យដែលខ្ញុំចេះតែគិតនៅសម្ដេចដេកជួលលំគិត គិតឲ្យគិតគិតមិនចេះគិតមិនចេះយូរយូរចង់ប្រច័ណ្ឌដែរដល់ឃើញអញ្ចឹងយ៉ាយ៉ាយ៉ាមកឯងចង់ធ្វើដូចបងរតនាយាយនឹងធ្វើឲ្យខឹងបានណាដល់កបងហើយដល់យូរយូរទៅដល់ចង់មិនដែរជាមួយម៉ែយ៉ាមឡាប់ដួយឆ្លោះយូរយូរទៅដល់ចង់មិនចេះបាទបងអឺមកឈុំឈឹមឈឹមសុធីហ្នឹងគាត់ថា200ហ្នឹងថ្លៃពលកម្មរបស់នាគនៅក្នុងបន្ទប់ដេក ខ្ញុំថាអញ្ចឹងដែរពីព្រោះសង្ស័យគិតអញ្ចឹងដែរហើយពីព្រោះ200ហ្នឹងសម្រាប់យាយហ្នឹងគាត់គាត់លុយគាត់វល់លៀនណាអាចអញ្ចឹងបានយើងជាអសន្និដ្ឋានប៉ុន្តែយាយហ្នឹងអត់បានទេលុយមរៈមរៀលក៏គាត់គិតដែរយាយហ្នឹងស្វិតណាម៉ៅស្វិតណាអញ្ចឹងលោកតលេឲ្យដឹងមិនហ៎គ្រាន់តែអាលុយដែលគេអំណោយទៅឲ្យគាត់តាមរយៈអង្គការហ្នឹងឧបមាថាគេឲ្យ10000គាត់ຕົក ណេះគាត់ទុក6000គាត់យកទៅទិញកទិញស្បៀងអីតែណែ4000ទេអញ្ចឹងអង្គការគាត់នឹងគាត់ធ្វើប៉ុនមែនប៉ុន្តែគេឲ្យ10000មកគាត់ទុក6000ហើយអញ្ចឹងនិយាយនឹងគឺប្រហែលជាអាចនិយាយនឹងរិះស្វិតណាអាចក្តាប់ណាបើសិនណាជាអាចគាត់មិនក្តាប់ទេបើគាត់មិនរិះស្វិតទេម្លេះសំគាត់ប៉ាវយើង ឬក៏គាត់ផ្ញើលុយឲ្យយើង ចាយអីខ្លះហើយតែគាត់មកស្បត់ចឹងខ្ញុំដឹងទេបើឯងចង់បានលុយគាត់ហ្នឹងទឹកគាត់ឲ្យទៅយកក្នុងបន្ទប់ដីទៅដែរអេអត់ហ៊ានទេឯងខ្លាចប្តីគាត់អត់ហ៊ានទេអត់ដូចមហាជុំទេអត់មានទៅយកអីទៅយកក្នុងបន្ទប់ដេកអីចឹងទេបាទបាទអត់ទេវវនឹងគាត់ ថតឲ្យគាត់ប្រហោះហើយប្រហោះនឹងចាប់បណ្ដោយសម្ដេចឡុងអ៊ូបអ៊ូបថតនឹងខ្ញុំអឺ ខ្ញុំឆ្ងល់ខ្ញុំឆ្ងល់ខ្ញុំចេះតែសម័យខ្ញុំចេះតែគិតមើលហើយម្ចាស់រូបនឹងចេះតែថតទៅចេះតែអស់ទៅខែតែឯងឆ្ងល់អ្នកណាគេអ្នកប្រហោះខ្ញុំឆ្ងល់ដែរយករូបយកអារូបអារូបអារូបនឹងគួរតែជារូបអៀនខ្មាស់មិនគួរយកមកបង្ហោះទេយេយេគាត់គាត់អត់ដឹងតំណងគាត់អត់ដឹងខ្លួនគាត់អត់ដឹងគាត់គិតថានេះហ្នឹងគាត់គាត់មិនមែនគាត់មិនដឹងទេអានេះល្បិចចាស់ណាល្បិចចាស់គេហៅស៊ីជំរឿនណាអានឹងគេចង់ប្រាប់ថា តាវីអាឃើញទេក្មួយមហាជុំណាបានយកលុយ200មកចូលចាប់កសលតាមពិតមិនមែនទេគាត់ឲ្យមហាជុំនឹងនាំនាគទៅស្រុកគាត់វិញទេចឹងហ៎យេរឿងទំនុកអញ្ចឹងប៉ុន្តែចង់មើលចម្លើយយាយម៉ាយ៉ែមឡាំដួយឲ្យបងប្អូនពិចារណាតាមការគួរចោះបាទហើយចាត់ទុកថាម៉ាយ៉ែមឡាំដួយនឹងមនុស្សល្អមនុស្សត្រឹមត្រូវអីមនុស្ស អីស៊ីក្មេងស៊ីអីអានឹងស្រេចតែបងប្អូនពិចារណាខ្លួនឯងចោះសាក់ណាណាយកលុយឲ្យទៅក្នុងបន្ទប់ដេកលើក្រែដេកខ្លួនឯងវាអត់ដែរមានវាដែរមានដែរមានទេប្រពន្ធខ្ញុំធ្វើអញ្ចឹងឯងធ្លាក់ងាប់ឥឡូវហ្នឹងអីធ្លាក់ងាប់ឡើយនេះបើមិនធ្លាក់ងាប់ទេបាយបាយបាយបាយទៅថ្មីមួយទៀតបាទអីខ្ញុំវាឆ្ងល់ណាស់ឃើញអញ្ចឹងអញ្ចឹងអង្គុយនិយាយជាមួយបងឡងដែរចាំមិន ទៅថតអីនៅលើក្រែអញ្ចឹងលុយនេះមិនថាពិបាកណាឥឡូវឥឡូវយើងដាក់សំណួរប៉ុណ្ណឹងចោះដាលេហើយចាំមើលមើលម៉ៃយ៉ែមឡាំដួយឆ្លើយថាម៉េចហើយពួកអាស៊ីភីភីយកទៅគិតមើលផងទៅហើយកុំចេះតែថាខ្ញុំលៀបពណ៌អីខ្ញុំវាឆ្ងល់ទេខ្ញុំមិនទៅបាទយើងឆ្ងល់តាយើងបានចោតទេណាអត់អត់ចោតទេចោតទេហើយខ្ញុំឆ្ងល់ដាក់ជាសំណួរហាមជេម៉ៃយ៉ែមឡាំដួយបើជេក៏ជេអាសម្ដេចឡុង ណាខ្ញុំហៅខ្ញុំស្ដាច់ឡុងស្ដាច់ខ្ញុំអត់ដល់ដល់ងារស្ដាច់ទេណាងារខ្ញុំត្រឹមបងលោកជំទាវទេស្មើបងលោកជំទាវបាទងារខ្ញុំនឹងសម្ដេចដែលចូលឡុងអានឲ្យច្បាស់សម្ដេចដែលចូលឡុងណាអានឲ្យច្បាស់អញ្ចេះឲ្យជេឲ្យព្រោះកុំជេអាឡែងក៏រស់ក៏រើយអី អាហាភិសអីឲ្យជាឲ្យព្រោះក្នុងនាមយើងជាឧបាសិកាមហាឧបាសិកាម៉ៃយ៉ែមឡាំដួយអឺជួយចៅចៅអីហ្នឹងគឺថាសុំជេរឲ្យព្រោះតែប៉ុណ្្នឹងទៅបានហើយបាទអរគុណណាស់បាទហ្នឹងហើយបាទបាទខ្ញុំមិនមែនជា topic ប្រធានបទអីទេនេះគ្រាន់ជាគ្រឿងក្លែមរបស់ដែលរូបដែលយើងឃើញវាគួរឲ្យចាប់អារម្មណ៍ណាបាទបងឈឹមសធី បាទហើយសុំជាមិត្តហ្នឹងគេថាគេចង់ប្រអួតក្រែហឹម បាទប្រហែលគេចង់ពូតក្រែប៉ុន្តែពូតក្រែថតតាមអាយហៀងហ្នឹងមកកណាត់ហ្នឹងបាទទេមិនទេបតមិនគេចង់ពូតក្រែទេបាទសំខាន់នោះអានៅក្នុងភួយដែលខ្ញុំមើលមិនឃើញនោះវាសំខាន់នៅត្រង់នោះទេតើគាត់បានឆ្លៀកពាក់ឬក៏គាត់អត់អាហ្នឹងវាតែប៉ុណ្្នឹងទេបាទឥឡូវប៉ុណ្្នឹងចាស់បាទហ្នឹងចាស់អាហ្នឹងគេ អរគុណណាមហាជុំដែរមហាជុំសោយអីទៅហឺហឺណាមួយទឹកមួយអីហើយសบายមហាជុំឯងណាអូខេឥឡូវយើង ចូលអីទៀតអានេះគ្រាន់តែជា ការចាប់ផ្ដើមរបស់យើងទេបងប្អូនណាបាទឥឡូវចូលដល់អីមួយទៀតលោកដាលេខ្ញុំចង់និយាយអំពីរឿងអឺ សម្ដីហ៊ុនសែនណាគាត់ប្រកាសអារឿងអឺកុំប្រកាសកូនចៅគាត់កុំឲ្យធ្វើបាបអឺគណៈបកដតីគណៈបកដតីដតីលោកលោកដលេមានវីដេអូទេចាក់ចាក់បងឯងលើកខ្ញុំបងឯងខ្ញុំជួយយកសិនអូខេអត់ទេខ្ញុំយកឲ្យខ្ញុំយកឲ្យខ្ញុំដាក់ឲ្យដាក់នេះវិញបានដាក់វីដេអូនេះបានបានមកផ្សាយចូលនៅក្នុងក្រុមយើងអឺ បាទពីព្រោះយើងឃើញមានអឺប្រធានភូមិប្រធានឃុំមួយចំនួនគាត់ទៅបង្ករឿងរោគរឿងទៅលើការលើក ស្លាករបស់គណៈបកភ្លើងទីនបាទអញ្ចឹងបញ្ហា នៅក្នុងសង្គមគឺយើងត្រូវតែនិយាយទោះបីជាយើងខ្ញុំក៏នៅសង្គ្រោះជាតិក៏ដោយប៉ុន្តែយើងនិយាយទាំងអស់ពីព្រោះបញ្ហាហ្នឹងអ្វីដែលយើងនិយាយហ្នឹងគឺយើងអំពីទស្សនវិជ្ជាហើយនឹង សង្គមរបស់ខ្មែរយើងបច្ចុប្បន្នដែលមាន ការរៀបចំខាងមុខហ្នឹងសង្គ្រោះជាតិអាចបានចូលរួមទេប៉ុន្តែយើងឃើញមានគណៈបកមួយដែលគួរឲ្យចាប់អារម្មណ៍ជាងគេហ្នឹងគឺគណៈបកភ្លើងទៀនបាទមានការគ្រប់គ្រងស្ទើរតែពេញផ្ទៃប្រទេសទៅហើយបាទហើយការ ផុសផុលឡើងរបស់ពួកគាត់នោះគឺថាអស្ចារ្យមែនតើស្ទើរតែមិនគួរឲ្យជឿទេក្នុងរយៈពេល2ខែបាទគាត់មានចរន្តភ្លើងទៀនប្រងព្រាបពេញផ្ទៃប្រទេសហើយធ្វើឲ្យមេភូមិមេឃុំមេសង្កាត់មួយចំនួនរបស់គណៈបកប្រជាជននឹងគាត់អត់បានត្រៀមខ្លួនថានឹងបាត់បង់អំណាចនៅក្នុងការបោះឆ្នោតខាងមុខនេះអញ្ចឹងគាត់អត់ចង់គាត់អត់ចង់ចាញ់ឆ្នោត បាត់តំណែងទៅលើគណៈបកភ្លើងទៀនគាត់ចាប់ដើម ប្រើវិធីខ្មៅងើតរបស់គាត់តាមទលាប់ដែលគណៈបពាជាជនតែងតែប្រើហ្នឹងក៏អត់បានស្ដាប់សាររបស់ហ៊ុនសែនបាទស្ដាប់សាររបស់ហ៊ុនសែនដែលបានថ្លែងអត់បានស្ដាប់សាររបស់សម្ដេចសខេងបាទបាទអឺខ្ញុំបានផ្ញើចូលទៅក្នុងនឹងហើយហើយជាការពិតបងប្អូនណាអឺមិនត្រឹមតែប៉ុណ្្នឹងទេអឺបើតាម ដែលយើងមើលសន្ធុះគណៈបកភ្លើងទៀននឹងធ្វើឲ្យអឺ អមីអថោងរបស់ហ៊ុនសែនក៏ដូចជាហ៊ុនសែនផ្ទាល់រួមជាមួយនឹងក្រមអតញ្ញត័ព្ទណេះនឹងអាត្រឹមត្រូវមួយចំនួនហ្នឹងគឺថាអូគេខំព្យាយាមទាញភ្ជាប់រហូត ដល់មានអ្នកខ្លះហ្នឹងគេនិយាយថាអ្នកនយោបាយបច្ចុប្បន្នដ៏អស្ចារ្យហ្នឹងគឺមានតែពីររូបពីររាងអីយើងនឹងបកស្រាយរឿងហ្នឹងជាមួយនឹងបងប្អូនតទៅទៀតប៉ុន្តែឆ្លៀតឱកាសនេះឲ្យ បងប្អូនស្ដាប់ ការអំពាវនាវរបស់ហ៊ុនសែនអឺបន្តិចទៅដល់បងប្អូននៅក្នុងប្រទេសហើយបងប្អូនយកវីដេអូហ្នឹងយកទៅដើម្បីយកទៅអឺប្រាប់ថានេះហ៊ុនសែននិយាយអញ្ចេះគណៈបកនេះបាទសូមជើញដាក់ចោះបាទសូមជើញដូច្នេះគណៈបកនយោបាយដែលចុះបញ្ជីដោយស្របច្បាប់ ទទួលស្គាល់ដោយក្រសួងមហាផ្ទៃចាំបាច់ត្រូវបង្កលក្ខណៈត្រូវផ្ដល់លទ្ធភាពឲ្យពួកគេមានឱកាស ដើម្បីធ្វើសកម្មភាពយុទ្ធនាការបោះឆ្នោត មិនតាន់មកដល់ទេក៏ប៉ុន្តែគេមានឱកាសជួបជុំសមាជិកសមាជិការបស់គេគេមានទៅមានឱកាសជួបជុំមិនមែនចាំតែបាច់ទៅដល់ឃោសនាបោះឆ្នោតទេ គេមានលទ្ធភាពដើម្បីសុំការអនុញ្ញាតដើម្បីនឹងលើកផ្លាកមូលដ្ឋានក៏ត្រូវបង្កលក្ខណៈសម្បត្តិមិនមែនមានតែបកកាន់អំណាចមួយទេដែលមានសិទ្ធិលើកផ្លាកនោះបកដទៃទៀតក៏មានសិទ្ធិលើកផ្លាកដូចយើងកន្លែងហ្នឹងយើងអាចប្រជុំបានជាទីធ្លាសាធារណៈគណៈបកដទៃក៏អាចប្រជុំបានដែរ បើលោកអីហើយទៅលើកហើយលេចចង់ឲ្យឲ្យឲ្យពួកខ្ញុំទៅលើកនៅក្នុងផ្ទះហ្នឹងលើកស្លាកអីក្នុងផ្ទះទេនោះជួយឯងយើងចុះចុះហ្នឹងមិនមើលមើលឲ្យពួកខ្ញុំលើកធ្វើអីនៅក្នុងក្នុងហ្នឹងឲ្យមើលអាតំណឹងក៏ទាំងអាហ្នឹងក៏នៅមើលមិនឃើញចង់ឲ្យខ្ញុំមកលើកនៅតំណឹងចុះមកដាក់ក្នុងផ្ទះបដោយទៅមិនចាត់មានអីលើបើខ្ញុំសម្រេចដល់ហើយដាក់តំណឹងមានអីគ្រប់ពួកខ្ញុំចែពួកខ្ញុំខ្ញុំខ្ញុំរីករាយនៅបើសិនក្នុងគេបរិចផ្លូវជាតិ ហើយខ្លាច់ទៅណាបាទបើទៅណាបើទៅខ្ញុំរីករាយនឹងដកចាញ់ប៉ុន្តែឥឡូវនេះនៅនៅមុខផ្ទះសកម្មជនរបស់ខ្ញុំទេតែចាក់មានក៏ប៉ុនទៅសកម្មជនមានក៏ប៉ុនតែក្នុងដីទៅណាអាញាធរភូមិឃុំគេគ្រប់រងសិនណាហើយយកបើគិតគ្រប់គ្រងគ្រប់គ្រងតែពួកខ្ញុំមិនដាក់សភាមកទៅលើខ្ញុំឲ្យពូមើលគណៈបកឯផ្សេងលើកនឹងចងាយពីណាពីផ្លូវឥឡូវខ្ញុំតែឥឡូវសមអត់សមអត់ខ្ញុំចង់ បាទហ្នឹងហើយបាទហ្នឹងហើយរឿងនៅកលាញ់រឿងបាលមិញហ្នឹងករណីនៅឃុំកលាញ់នៅខេត្តសៀមរាបបាទហើយអឺគេមកនិយាយចឹងឃើញគឺអាញាធរឆ្កេឆ្កាងដៃជើងឯងហើយ នៅក្នុងវីដេអូហ្នឹងគឺវែងប៉ុន្តែអឺខ្ញុំពឹងឲ្យបងម្នាក់គាត់ជួយកាត់ឲ្យ ហើយ កាត់តជាប់គ្នា ពីសម្ដីហ៊ុនសែន ជាមួយនឹងសម្ដីអាញាធររបស់ហ៊ុនសែនអញ្ចឹងទង្វើដែលហ៊ុនសែននិយាយទៅគឺអត់មានកូនចៅណាស្ដាប់ហ៊ុនសែនទេមែនទេឬឬក៏មកពីហ៊ុនសែននឹងនិយាយផ្សេងហើយឲ្យកូនចៅធ្វើផ្សឹងអានឹងយើងអត់ដឹងទេប៉ុន្តែបើសិនណាជាសម្ដីហ៊ុនសែននឹងជាការពិតបាទអឺសូមអធិស្ឋានបងប្អូនបាទគាត់ប្រហែលជាសេវា បាទប្រហែលជាមានបញ្ហាសេវាអញ្ចឹងសូមបន្តទៅនឹងអ្វីដែលគាត់បានរៀបរាប់ហ្នឹងគឺសម្ដីរបស់ហ៊ុនសែនគឺអត់មានកូនចៅថ្នាក់ក្រោមណាស្ដាប់ទេ បាទហើយដូចខ្ញុំបានជម្រាបបងប្អូនអញ្ចឹង អ្នកខ្លះហ្នឹងគឺគាត់ខ្លាចបាត់បង់អំណាចខ្លាចបាត់បង់អាតួនាទីចៅសង្កាត់អឺប្រធានភូមិប្រធានឃុំអីហ្នឹង គាត់ប្រើវិធី smoke គ្រូកដែលគាត់យកគំរូតាមហ៊ុនសែនបាទយើងមិនបន្ទោសគាត់អីទេ គឺយកគំរូតាមហ៊ុនសែនហ្នឹងវាយអឺផ្លាគំរាមកំហែងពួកគាត់បងប្អូនសកម្មជនភ្លើងទៀនបាទហើយនៅក្នុងនេះខ្ញុំក៏ចង់បង្ហាញបងប្អូនអឺអំពីអំពីឯកសារអំពីច្បាប់បាទផ្លូវច្បាប់ ពាក់ព័ន្ធទៅនឹងអឺការធ្វើទុកបុកម្នេញទៅលើគណៈបកនយោបាយបាទបាទគឺមានការនៅក្នុងច្បាប់បាទគឺគួរគឺត្រូវបានចែងនៅក្នុងច្បាប់ដូច្នេះយើងអីបាទបាទបាទចង់សួរបងប្អូនឃើញទេបាទហ្នឹងហើយអូខេបាទខ្ញុំនៅពងរីកឯធំខ្ញុំនឹងអានឲ្យស្ដាប់បាទ អូខេមេត្រាទី181ថ្មី ហើយមេត្រាទី234ចាស់កែប្រែបាទគឺត្រូវផ្ដន់ទាទោសពីនៃជាប្រាក់ពី5លានទៅ25លានរៀលដោយពុំទាន់គិតដល់ទោសព្រមត្តមផ្សេងផ្សេងទៀតចំពោះជនណា ប្រព្រឹត្តអំពើលួងលោម ទិញទឹកចិត្តឬគំរាមកំហែងបំផិតបំភ័យ ឬប្រើហិង្សារារាំងមិនអោយប្រជាពលរដ្ឋដែល មានលក្ខណៈសម្បត្តិស្របតាមលក្ខខណ្ឌដូចមានចែងក្នុងច្បាប់នេះឈរឈ្មោះជាបេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ករណីជនល្មើសជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ត្រូវដកសិទ្ធិបោះឆ្នោតនិងលុបបេក្ខភាពសម័យខ្លួន ចេញពីបញ្ជី បេក្ខជននៃគណៈបកនយោបាយបន្ថែមពីលើតនកម្មខាងលើករណីជនល្មើសជា សមាជិកឬមន្ត្រីបុគ្គលិកនៃគណៈកម្មការជាតិរៀបចំការបោះឆ្នោតឬគណៈកម្មការរៀបចំការបោះឆ្នោតក្រុមដាក់និងមន្ត្រីការិយាល័យបោះឆ្នោតត្រូវបញ្ឈប់ពីការងារបោះឆ្នោតជារៀងរហូត បន្ថែម ពីលើតនកម្មខាងលើបាទអញ្ចឹងបាទខ្ញុំចង់សូមឲ្យបងប្អូននៅក្នុងភូមិឃុំសង្កាត់ទាំងអស់បាទ បាទយកច្បាប់មេត្រានេះបាទអឺទុកបង្ហាញបើសិនជាពួកនឹងគេប្រើអាវិធីស្មុគគ្រោកនឹងយក មកគម្រាមកំហែងបងប្អូនបងប្អូនមិនត្រូវខ្លាចពួកនឹងទេបាទរាល់ទង្វើចូលរួមនៅក្នុងសកម្មភាពនយោបាយរបស់បងប្អូនគឺត្រូវបានការពារដោយច្បាប់ហើយយើងបង្ហាញទៅបាទច្បាប់មេត្រាទី181ថ្មីឬក៏មេត្រាទី234ចាស់ហ្នឹងបាទបង្ហាញទៅបាទ ត្រូវទទួលទោសពី5លានទៅ25លានរៀលបាទអានេះគឺជាពិន័យជាសាច់ប្រាក់ទេអានឹងអត់ទាន់គឺទៅដល់អាទោសព្រមអត់ទាន់ផ្សេងផ្សេងទៀតទេបើសិនជាការគំរាមកំហែងនឹងវាឈានទៅដល់អំពើហិង្សាអឺផ្សេងផ្សេងអានឹងគឺត្រូវទទួលទោសព្រមអត់ទាន់ផ្សេងបន្ថែមអឺផ្សេងទៀតបាទហ្នឹងហើយបាទអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនកុំខ្លាចការសម្រិតគម្រាមកំហែងរបស់ មន្ត្រីអាជ្ញាធរមួយចំនួនដែលល្ងឹតល្ងងមិនដឹងច្បាប់មិនដឹងអំពីសិទ្ធិនៅក្នុងការចូលរួមនយោបាយបាទបាទបាទអញ្ចឹងទោះបីជាគណៈបកភ្លើងទៀនក៏ដោយ បាទគណៈបកអវ័យក៏ដោយដែលរងនៅអំពើអយុធធម៌ពីរបបក្រុងភ្នំពេញគឺពួកយើងនឹងផ្សាយពួកយើងនឹងជួយបាទអត់បញ្ហាឧទាហរណ៍ដូចជាបងប្អូនអឺ កម្មករកម្មការនីជាពិសេសគឺកម្មការនីភាកច្រើនរបស់ Nagaworld ហ្នឹងបាទពួកគាត់រងអំពីការគម្រាមកំហែងពីអឺពួករបបទីក្រុងភ្នំពេញសន្តិសុខស៊ីឈ្នួលធ្វើបាបគាត់ចាប់ពួកគាត់ដាក់ឡានបន្លំបៀតបៀនរាងកាយរបស់ពួកគាត់អីជាដើមបាទគឺយើងផ្សាយយើងបកអាក្រាតមិនចាំបាច់តតែគាត់ពួកគាត់ជារបស់គណៈបក នយោបាយឯងបាទរឿងអយុត្តិធម៌នៅក្នុងសង្គមរឿងអីទាំងអស់គឺយើងនិយាយទាំងអស់បាទដូច្នេះយើងឃើញរឿងអយុត្តិធម៌ទៅលើគណៈបកភ្លើងទៀនក៏យើងនិយាយដែរយើងអត់ទុកទេបាទឥឡូវនេះយើងបានសម្ដេចជគុណធ្លាក់ឡុងចូលត្រឡប់មកវិញហើយខ្ញុំនឹងអញ្ជើញគាត់ឡើងមកហើយនឹងពិភាក្សាជាមួយគាត់បន្តទៀតអំពីរឿងច្បាប់មេត្រាការពារបេក្ខជនឃុំសង្កាត់បាទបាទអញ្ចឹងបាទខ្ញុំនឹងជើញគាត់ចូលបាទ ជំរាបសួរជាថ្មីម្ដងទៀតសម្ដេចព្រះអនុជបាទឮឮខ្ញុំច្បាស់ទេបាទបាទបងច្បាស់ច្បាស់បាទហ្នឹងហើយព្រោះអបានមិញនេះគឺដោយសារតែកុំព្យូទ័រខ្ញុំវាវាអស់មកយើងនេះទៅវាដៅបាទវាអត់ចូលបាទបាទហ្នឹងហើយខ្ញុំបានមើលច្បាប់មិត្រាខ្ញុំអានមុនហ្នឹងខ្ញុំអានភាសាទៀតអឺអត់បានឃើញទេអត់បានអញ្ចឹង អញ្ចឹងខ្ញុំអានច្បាប់នឹងភាសាទៀតហើយឲ្យយើងបងឯងចេញជាចំណាប់អារម្មណ៍ទាំងអស់គ្នាបាទបាទបាទនេះគឺច្បាប់នេះគឺស្ថិតនៅក្នុងមេត្រាទី181ថ្មី ឬក៏មេត្រាទី234ចាស់ គេកាបានកែប្រែ បាទឃើញណាបងបាទបាទបាទបាទត្រូវពិន័យជាប្រាក់ពី5 លានទៅ25លានរៀលដោយពុំទាន់គិតដល់ទោសព្រមត្តផ្សេងទៀតចំពោះជនណា ដែលប្រព្រឹត្តអំពើលួងលោមទិញទឹកចិត្តគំរាមកំហែងបំផិតបំភ័យឬប្រើអំពើហិង្សារៀបរៀងមិនឲ្យប្រជាពលរដ្ឋដែលមានលក្ខណៈសម្បត្តិស្របតាមលក្ខខណ្ឌដូចមានចែងក្នុងច្បាប់នេះឈរឈ្មោះជាបេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់បាទ ករណីជនល្មើសជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នឹងត្រូវដកសិទ្ធិបោះឆ្នោតនិងលុបបេក្ខភាពសម័យខ្លួនចេញពីបញ្ជីបេក្ខជននៃគណៈបកនយោបាយបន្ថែមទៀតបន្ថែមពីលើតនកម្មខាងលើបាទបើសិនជាជនល្មើសហ្នឹងគឺជាបេក្ខជនបោះឆ្នោតដែរគឺមិនត្រឹមតែពិន័យពីជាប្រាក់ឯថែមទាំងដកសិទ្ធិបាទដកសិទ្ធិចេញទៀតហើយ បើករណីជនល្មើសនឹងជាសមាជិកមន្ត្រីបុគ្គលិករបស់គណៈកម្មការរៀបចំការបោះឆ្នោតគ្រូបណ្ដាក់ថ្នាក់ហ្នឹងគឺគាត់ត្រូវដកដាក់ទណ្ឌកម្មហ្នឹងបញ្ឈប់ពីការងារជាមន្ត្រីបោះឆ្នោតហ្នឹងជារៀងរហូត បាទមានន័យថាមួយមួយមួយជីវិតបាទបាទហ្នឹងហើយច្បាប់នេះគឺនៅក្នុងមេត្រាទី81ថ្មី ឬក៏មេត្រា234ចាស់បាទសម្រាប់ ពាក់ព័ន្ធទៅនឹងការគម្រាមកំហែងទៅលើមន្ត្រីឃុំសង្កាត់ គណៈបកនយោបាយនានាបាទបាទអឺជាការពិតច្បាប់វាល្អហើយយើងមែនតែនទៅគឺផ្លូវច្បាប់អត្តន័យច្បាប់ខ្លឹមសារច្បាប់ដែលមានចែងហ្នឹងគឺវាគ្រប់គ្រាន់ដែលអឺដលេបាន អានបាលមិញហ្នឹងគឺវាគ្រប់គ្រាន់ហើយអឺដូចជាគ្មានការសង្ស័យអីទៀតទេតែគ្រាន់តែថា ច្បាប់នៅស្រុកខ្មែរគឺវាចឹង ច្បាប់វានៅលើពួកគេនៅលើពួកគេឥឡូវយើងនិយាយខ្ញុំមិនបកស្រាយពីខ្លឹមសារច្បាប់នឹងទេខ្ញុំគ្រាន់តែចង់ជំរាបជូនដល់សាធារណជនថាឥឡូវបើនិយាយថាខ្លះគណៈបកភ្លើងទៀនมันអាចលើក នៅកន្លែងនឹងបានឬក៏លើកត្រូវតែទៅពិភាក្សា ជាមួយគាត់ហៅមេឃុំនឹងមកចង្អោលកន្លែងថាមេឃុំឲ្យដាក់ទៅនេះឲ្យដាក់ទៅនេះឲ្យដាក់ទៅនេះវាមិនដែលមានទេគេគ្រាន់តែយកសេចក្តីជូនដំណឹងហើយគេមានការឯកភាពតើមុខផ្ទះនឹងប៉ុន្តែចាជាដីរបស់រដ្ឋប៉ុន្តែមុខផ្ទះនឹងមុខផ្ទះអ្នកណាម្ចាស់ផ្ទះនឹងគេឯកភាពព្រមព្រៀងដែរឬអត់គេយកស្នាមមេដៃពីម្ចាស់ផ្ទះនឹងហើយគេទៅជំរាបគាត់នៅកន្លែងសាលាឃុំ ឲ្យគាត់ទទួលដឹងឮថាខ្ញុំនឹងលើកផ្លាកនៅនៅមុខផ្ទះអ្នកនេះចម្ងាយពីផ្លូវចំនួនប៉ុណ្ណេះប៉ុណ្ណេះណាហើយយកទៅឲ្យគាត់ហើយមេឃុំដូចអត់ចាំបាច់មកប្រកបបជាអីទៀតទេគ្រាន់តែឯកភាពព្រមព្រៀងសម្រួលថាអឺលើកចោះកុំឲ្យតែមានបញ្ហាជាមួយនឹងម្ចាស់ផ្ទះដែលជាមុខផ្ទះរបស់គេហ្នឹងបាទអាហ្នឹងអញ្ចឹងតែនេះមិនមែនទេគឺពួកគេមានចេតនារារាំង មានន័យថាអាញាធមមូលដ្ឋាននឹងមានចេតនារារាំងទៅហ្មងទោះជាដាក់នៅកន្លែងណាក៏គេរារាំងដែរយើងមើលវាមិនដែលសះម៉ាណាឲ្យយកផ្លាកទៅដាក់នៅក្នុងផ្ទះហើយបីលើផ្លាកផ្លាកដាក់ក្នុងផ្ទះអាមិនក៏មិនលើកផ្លាកគណៈបកប្រជាជនដែលដាក់តាមផ្លូវនោះយកទៅដាក់ក្នុងផ្ទះដែរបើសិនណាជាច្បាប់តម្រូវថាឲ្យច្បាប់ត្រូវតែយកទៅដាក់នៅក្នុងភូមិដីភូមិគេឧបមាថាច្បាប់នឹងតម្រូវឲ្យដាក់អញ្ចឹងណាហើយមិនមែនជាផ្លាកធំទៀតជាផ្លាកទូចទេជាផ្លាកទូចដែលគេដាក់នឹង បកផ្សេងដាក់បានបកអ្នកដតីដតីដាក់បានតែបកភ្លើងទៀនគេមិនឲ្យដាក់ហើយដាក់ហ្នឹងបើយើងមើលទៅនៅនេះដូចឆ្ងាយពីពីពីចំណៃផ្លូវវានៅក្នុងដីសាធារណរដ្ឋចំណៃសាធារណៈរបស់រដ្ឋមែនប៉ុន្តែវាឆ្ងាយពីគេពីឯងវាបើប្រៀបធៀបជាមួយនឹងផ្លាកគណៈបព្វជិជនគឺនៅគៀកតាមផ្លូវតែម្ដងនៅជាប់តាមផ្លូវតែម្ដងវាអត់មានទើសវាមកទើស វាមកទើសអ្នកខាងនេះដូច្នេះហើយបានជាបញ្ហាវាមិនមែននៅត្រង់ច្បាប់ទេពួកនេះនោះទោះជាយើងអានច្បាប់យកច្បាប់របស់វាដែលវាបង្កើតឡើងនឹងយកទៅប្រាប់វាក៏វាមានលេសផ្សេងដែរវាអាចចោទយើងថាអូយើងនឹងមិនគោរពអាជ្ញាធរយើងនឹងមិនសហការជាមួយអាជ្ញាធរជួនណាតើតែយើងថតតើទៅធ្វើអីក៏ដោយថត គាត់និយាយថតអីថតសុំគាត់ថតអានឹងបានគាត់បកែកអត់រួចពួកកុម្មុយនីសវាចូលចិត្តបកែកយកដោះសារយករួចខ្លួនចឹងហើយបានជាបញ្ហាលើកផ្លាក់ភ្លើងទៀននឹងដោយសារតែភ្លើងទៀននឹងគឺមើលទៅសក្តានុពលភាពខ្លាំងអាចធ្វើឲ្យប៉ះពាល់ទៅដល់កៅអីរបស់គេដូច្នេះហើយគេរកលេសមិនមែនខុសអីទេគេរកលេសទេ រោគលេសបង្កភាពលំបាកនឹងបង្កការបំផិតបំភ័យឲ្យសកម្មជនគាត់លំបាកនៅក្នុងការធ្វើការងារនៅក្នុងការប្រឡូកក្នុងនយោបាយនេះលោកដលេមើលគណៈបកដតីដតីទៀតដែលឃើញពួកអដៃនោះទៅធ្វើអញ្ចឹងអត់ទេបាទអត់ទេពួកអាញាធរនឹងអត់ទេព្រោះហើយមានតែសមូលទៀតលើទៅលើកទៅលើកលើកអានឹងអញ្ចឹងបើមិនឆ្ងល់ទេបកបកដែលមានលើកផ្លាកធំជាងគេនៅក្នុងប្រទេសខ្មែរបកជួងហ្នឹង ណាបាក់ជួងហ្នឹងហើយហ្នឹងហើយមានអីទៀតហើយពួកពួកនោះដែលបង្កភាពអសកម្មអីដល់បាក់ហ្នឹងឯងឃើញមានបន្តិចបន្តួចមិនមែនថាអត់មានទេមានបន្តិចបន្តួចប៉ុន្តែពីអ្នកខឹងបាក់ហ្នឹងហ្នឹងហើយពីអ្នកខឹងបាក់ហ្នឹងទេហើយដូច្នេះអឺនិយាយជារួមនិយាយជារួមតើតើយើងឃើញអាញាធរដែនដី របស់ហ៊ុនសែន ធ្វើផ្ទុយនឹងមិនស្ដាប់បញ្ជាហ៊ុនសែនអញ្ចឹងទើបយើងដឹងថាគណៈបកភ្លើងទៀនខ្លាំងបាទបើធម្មតាបងប្អូននៅស្រុកខ្មែរគាត់គាត់គាត់ដឹងតែប៉ុណ្ណេះរាល់ថ្ងៃហ្នឹងគាត់ដឹងថាឲ្យតែព័ត៌មានរបស់ហ៊ុនសែនឃើញក្រមគណៈបកប្រជាជនវាយទៅគណៈបកណាឲ្យបំផ្លាញផ្លាកឬក៏ទៀតសង្កត់ទៅលើគណៈបកណាគឺគណៈបកនឹង គឺប្រកាសជាគណៈបកដែលប្រឆាំងពិតប្រកបជាមួយហ៊ុនសែនណាណាដល់ត្រូវហើយបាទវាច្រើនអញ្ចឹងឲ្យតែឃើញអាញាធរអញ្ចឹងគេស្ដាប់តែព័ត៌មានហ្នឹងឯងគេស្ដាប់តែព័ត៌មានហ្នឹងហើយគេឃើញថាឲ្យតែបកណាគេចោទថាមានសំរងស៊ីនៅពីក្រោយខ្នងឬក៏គណៈបកសង្គ្រោះជាតិអីថ្នាក់ដឹកនាំយើងនៅពីក្រោយខ្នងគណៈបកនឹងពិតជាគណៈបកដែលប្រឆាំងពិតប្រកបជាមួយហ៊ុនសែនណាបាទ ហើយបើគណៈបកណាដែលគេអត់មាត់អត់កសម្រួលឲ្យតាមចិត្តទៅធ្វើសកម្មភាពតាមចិត្តសូម្បីតែមានអ្នកទោសមួយចំនួនដើរធ្វើនយោបាយតាមចិត្តក្នុងពេលដែលខ្លួនឯងត្រូវបានគេហាមប្រាមនយោបាយនោះណាបាទមេបកនុងមេបកស្អីគេនុងអូដើរនិយាយនិយាយពីរឿងកិច្ចឯណាការបរទេសអីថាកិច្ចសហប្រតិបត្តិការរវាងគាត់ជាមួយនឹង ប្រទេសដតីដតីឯណានៃអីសពបែបយ៉ាងតែអានេះខុសបំរាមប៉ុន្តែពួកអវឡាការវាអត់មាត់ទេតែដូចបានអត់មាត់ពីព្រោះគ្នាគេអានឹងវាយ៉ាងណាអានឹងនិយាយទៅយើងចូលទៅដល់យើងចូលទៅដល់រឿងមួយទៀតដែលអារឿងរឿងផ្លាករឿងទៀនហ្នឹងជាមួយនឹងការដែលគេធ្វើទុកបុកម្នេញជាមួយនឹងពួកអាធម្មត្រូវមីធម្មត្រូវមួយចំនួនអកថាមេកថាណា អាបេបើមីបេបើណាអាអាសវឹងស្រាមីសវឹងស្រាមួយចំនួនដែលនិយាយតាមប្រព័ន្ធសង្គម Facebook ទាំងក្នុងនិងក្រៅប្រទេសមួយចំនួនណាបាទជាពិសេសគឺអាបណ្ឌិតក្បាលធំសូណារ៉ូតែមើលមើលឃើញគេសម្ដែងអាម៉េចលោកដលេខ្ញុំអានឹងពាក់ព័ន្ធអានឹងដូចគ្នាពាក់ព័ន្ធជាមួយគ្នានឹងពីរឿងនេះហ្នឹងអាបណ្ឌិតក្បាលធំសូណារ៉ូគេនិយាយមិនខ្លះមើល ឃើញគេនិយាយនៅក្នុងតាំងសាដាដេលីទៅគេនិយាយអីខ្លះទេអាបណ្ឌិតក៏អាធំបាទព្រោះគេប្រឹងសម្បើមណាស់ណាមិនដឹងជាគេប្រឹងនឹងដើមអីអីគេទេបាទនេះអាបណ្ឌិតក្បាលធំហ្នឹងបងប្អូនមើលអាបណ្ឌិតក្បាលធំហ្នឹងគេនិយាយថាម៉េចហ្នឹងគេទៅសេថាម៉េចគេដាក់ថាម៉េចបាទបាទគឺអឺតាំងសាដាដេលីហ្នឹងគេបានដកស្រង់សម្ដីរបស់សូណារ៉ូបាទសម្ដីដល់លិមួករបស់សូណារ៉ូហ្នឹងគឺថា បាទកម្ពុជានឹងមានតួអង្គពីរដែលអន្តរជាតិទទួលស្គាល់ទី1ដែលអន្តរជាតិទី2កឹមសខាបាទអន្តរជាតិបាទបាទដែលអន្តរជាតិទទួលស្គាល់បាទហើយហើយអន្តរជាតិទទួលស្គាល់ឥឡូវថាអញ្ចឹងទៅចោះអាម៉េចគ្រាន់តែអន្តរជាតិទទួលស្គាល់នឹងអាម៉េចវាអាម៉េចចោះហ៊ុនសែនអន្តរជាតិគេទទួលស្គាល់ថាជាជនប្រជាការនៅលើលោកណា ជាជនជាជនប្រជាការនៅលើលោកហើយមិនចោះគ្រាន់តែគេទទួលស្គាល់នឹងយ៉ាងម៉េចចោះអាហ្នឹងអាហ្នឹងអាហ្នឹងគឺជាគឺជាគេដកស្រង់ពីសម្ដីរបស់សូណារ៉ូគេនិយាយមួយទៀតនោះមានពីណាទេគេនិយាយថាអ្នកនយោបាយឥឡូវពួកអ្នកវិភាគពួកអីហ្នឹងវាទៅហើយវាទៅទាំងកោកទាំងហឹងវាចេញកតុយទៅជាមួយគ្នាសារនយោបាយរបស់ហ៊ុនសែននិងពួកអាអ្នកនៅខាងក្រៅហ្នឹង ដូចជាបេះបិទគ្រាន់តែវានិយាយខុសគ្នាលោដល់គេថាពីណាទេជំរុញឲ្យកម្មសខាដូចសូនរ៉ូហ្នឹងឯងអាសំណេរហ្នឹងនិយាយអត់អស់ទេសូនរ៉ូហ្នឹងជំរុញឲ្យកម្មសខាគេថាឲ្យកម្មសខានឹងអេវិសវណ្ណរាដែរវិសវណ្ណរាដែរជំរុញឲ្យកម្មសខានិងហ៊ុនសែននឹងចរចាគ្នាទៅដើម្បីដំណោះស្រាយនយោបាយខ្ញុំចង់ប្រាប់ ពួកអាប្អូនប្អូនឯងណាអាបណ្ឌិតសូណារ៉ូអាប្អូនមីងសវណ្ណារាបងបងបងឡុងបាទបងសៅរស៊ីគាត់បានផ្ដាំផ្ញើថាកុំអោយហៅបណ្ឌិតហៅកូនយួនវិញកូនយួនមកកប់បាទបាទហ្នឹងហើយអឺសូណារ៉ូអីហ្នឹងអឺអឺកូនយួនបង្កប់សូណារ៉ូឯងកូនយួនបង្កប់សូណារ៉ូតំណងតើតំណងតើកូនយួនបង្កប់សូណារ៉ូហ្នឹងណា បងបងបងសៅរ៉ាស៊ីបងតនេបងឯងវាយខមមិនអូខេមកខ្ញុំអញ្ជើញបងចូលដែរបាទបាទអញ្ចឹងអឺអ្វីដែលដែលពួកគេនិយាយនឹងខ្ញុំចង់ឆ្លើយអញ្ចេះទេខ្ញុំចង់ប្រាប់បងប្អូនបងប្អូននឹងអញ្ចេះខ្ញុំចង់ប្រាប់ថាហ៊ុនសែនមិនទៅប្រភ្លឺទៅចរចាជាមួយឆ្កែខ្លួនឯងទេដល់ទេពីណាទៅឈួតទៅចរចាមួយឆ្កែខ្លួនឯងនោះ ខ្ញុំខ្ញុំវាខ្ញុំនៅនៅលើលោកនេះគេចរចាជាមួយមនុស្សខ្លាំងមនុស្សដែលវាយគ្នាគេចរចាជាមួយអ្នកនយោបាយគេអត់ទៅចរចាជាមួយពួកសម្ដែងទេពួកសម្ដែងគេអត់ប្រើពាក្យចរចាទេណាបើសិនណាជាសម្ដែងគេប្រើពាក្យអញ្ចេះដើម្បីឲ្យវាសមណាបណ្ឌិតសូណារ៉ូហើយអាកូនយួនបង្កប់សូណារ៉ូហើយនឹងអាអូនមីសវណ្ណរាណាគេប្រើពាក្យអញ្ចេះគេប្រើថា សូមឲ្យសម្ដេចដេជោហ៊ុនសែនអឺសម្ដែងឆាកល្ខោនមួយឈុតទៀតជាមួយនឹងឯកឧត្តមកឹមសខាដែលជាលេបកកាមគុណណាឬក៏ជាមេបកអឺអឺស្រីមុំខាបោកអ៊ុតអីចឹងទៅមេបកអុកណូកអីចឹងទៅមេបកអឺអឺជាអ៊ូអីចឹងទៅមេបកអីចឹងអាហ្នឹង គេអត់នេះទេគេអត់ហៅថាធ្វើនយោបាយឬក៏ចរចាគ្នាទេគេថារួមគ្នាសម្ដែងទៀតទៅសម្ដែងឲ្យដល់ទីបញ្ចប់ណាសម្ដែងឲ្យដល់ទីបញ្ចប់សម្ដែងតតែគេនឹងឲ្យក្តរទៅសម្ដែងក៏តែគេឲ្យក្តរទៅអានឹងបើនិយាយអញ្ចឹងបានវាត្រូវអ្នកនយោបាយចរចាគ្នាតតែមានកម្លាំងដៃគូប្រកួតមិនចឹងដល់លេឥឡូវកម្មសខានឹងមានស្អីដាក់តម្ងន់ទៅហ៊ុនសែនឲ្យហ៊ុនសែនចរចាឥឡូវនេះ ឥឡូវឥឡូវដល់លេគិតមើលមើលឥឡូវតើកម្មសខាមានសម្ពាធអីណាកម្មសខាមានសម្ពាធអីដែលត្រូវដាក់ឲ្យហ៊ុនសែននឹងចរចា ជាមួយឲ្យកម្មសខានឹងចរចាជាមួយហ៊ុនសែនឥឡូវនឹងហ៊ុនកម្មសខានៅក្នុងក្រុមហ៊ុនសែននៅក្នុងដៃហ៊ុនសែនណាណាកម្មសខានៅក្នុងដៃហ៊ុនសែន ខ្ញុំខ្ញុំថាប្រើពាក្យចរចាអត់ត្រូវទេប្រើពាក្យតែហ៊ុនសែន ចាត់ចែងត្រូវជាងអើអើជនហ៊ុនសែនចាត់ចែងនាំគ្នាមានតនយោបាយពីររូបទេដែលអាចចាត់ចែងគ្នាបាន គឺលោកកម្មសខានិងលោកហ៊ុនសែនអាចចាត់ចែងទៅបើថាចរចាវាមិនដែលវាមិនដឹងអាចឈួតណាទៅចរចាជាមួយមនុស្សនៅក្នុងกระดาษដៃខ្លួនឯងឈួតទេអីកម្មសខាជាអ្នកទោសរបស់ហ៊ុនសែនហូច ពួកអាប្រេតទៅរោកត់ដេអាប្រេតទៅរោកត់ដេបកប្រែពួកខ្ញុំស្ដាប់យល់ទេសម្រាប់អាប្រេតទៅរោកត់ដេហ្នឹងយ៉ាងអឺគេគេប្រែគេប្រែតែយ៉ាងគេថាគេនៅក្នុងថតទៅរោកហ្នឹងគេប្រែយ៉ាងខ្ញុំខ្ញុំប្រែបន្តិចគេថា ពួកប្រែតទាំងឡាយមកហើយកាន់ផ្ទះនៃញាតដោយគិតថាជាផ្ទះរបស់ខ្លួន រមែងឈរនៅចិត្តខាងក្រៅជញ្ជាំងផ្ទះទាំងឡាយខ្លះនា ចិត្តទ្វារក្រុងទាំងឡាយខ្លះវាផ្លូវបែកជា4និងផ្លូវបែកជា3ទាំងឡាយខ្លះចិត្តទ្វារក្រុងនិងទ្វារផ្ទះទាំងឡាយខ្លះតាពួកហ្នឹងវាឈរហ្នឹងអាហ្នឹងគេហៅពួកអប្រេតេរោនៅខាងក្រៅខាងមុខខាងក្នុង តែខាងជើងខាងត្បូងហ្នឹងអាហ្នឹងគេហៅថាប្រេតតេរ៉ូកាដេពួកអាប្រេតតេរ៉ូកាដេហ្នឹងអញ្ចឹងពាក្យហ្នឹងប្រេតប្រេតតេរ៉ូកាដេហ្នឹងគឺចង់និយាយពួកអាប្រេតដែលទៅឈរនៅមុខសាវនាការទៅស៊ីនំបញ្ចុកការីនៅគេកុំនិយាយត្រង់ត្រង់ពេកមើលថាថាប្រេតតេរ៉ូកាដេអញ្ចឹងបានឈរនៅចិត្តខាងខ្លាយជាងផ្ទះទាំងឡាយខ្លះក្នុងផ្ទះទាំងឡាយខ្លះជួយប្រេតឈរនៅនៅក្បែរជើងក្រែអាហ្នឹងប្រេតដូចគេបងអានោះ អានឹងដឹងប្រេតអីទេអានឹងអានឹងប្រេតឡាំដួយអានឹងប្រេតឡាំដួយអានឹងមានប្រេតឡាំក្រងនេះហ៎ដូចគ្នាណាឡាំដួយនឹងដើមក្រងនឹងដូចគ្នាចឹងខ្ញុំចង់ខ្ញុំចង់បញ្ជាក់ទៅអស់លោកលោកស្រីអ្នកនាងកញ្ញាប្រិយមិត្តប្រជាជនខ្មែរទាំងអស់ឥឡូវខ្ញុំនិយាយលេងសើចហើយចង់ផ្ដាំទៅពួកអាប្រេតទៅរកគាត់ដេទាំងអស់នោះ ដែលបានលើកឡើង ថាឲ្យកម្មសខានិងហ៊ុនសែនចរចាគ្នាខ្ញុំថាឲ្យហ៊ុនសែនចាត់ចែងគ្នាទេដោយលោកដលេថាអញ្ចឹងឲ្យហ៊ុនសែននិងកម្មសខាចាត់ចែងគ្នាទៅឲ្យលឿនលឿនទៅឲ្យតាន់សភាពការទៅបើចរចាយើងមើលគេវាយបដាចរចាបដាយើងមើលអ៊ុយក្រែនហើយនិងរុស្ស៊ីយើងមើលសាលិនស្គីជាមួយនឹងពូទីនណាគេច្បាំងគ្នាបដាគេចរចាបដា វាមិនដល់អាណាគេយកចំណាប់ខ្មាំងទៅចរចាជាមួយខ្លួនបាទបាទមិនដែរមានបាទមិនដែរមានទេយើងយើងមើលតែពូទីនដំបូងគាត់ថាវាយយក48ម៉ោងវាយ2ថ្ងៃបានដល់ទៅវាយអត់បានឥឡូវឃើញចរចា3ដងហើយគឺបើសិនជាគេវាយបានអា48ម៉ោងនោះមិនមែនពូទីនទៅឈួតចរចាជាមួយទៅចរចាទៅស្អីបាទទៅចរចាស្អីគេលើកបតករដ្ឋាភិបាលថ្មីបាត់ហើយចាំបាច់ទៅចរចាស្អីទៀតបាទអញ្ចឹងហើយបានខ្ញុំថា គេមិនចរចាជាមួយឆ្កែរបស់គេទេដាច់ខាតគេចរចាជាមួយគូបដិបត្តិនយោបាយអ្នកណាជាគូបដិបត្តិនយោបាយគឺសំរងស៊ីសំរងស៊ីជាគូបដិបត្តិនយោបាយកឹមសខាមិនមែនជាអ្នកនយោបាយទេគឺអ្នកដែលកំពុងត្រូវបាន គេចោទថាជាអ្នកទោសក្បត់ជាតិណា អញ្ចឹងកម្មសខានៅពេលនេះនៅម៉ោងនេះគឺកម្មសខាជាទុនជាជាជាពិរុទ្ធជនជាពិរុទ្ធជនដែលជនកំពុងតែចោតហើយជាពិរុទ្ធជននេះមិនមែនជាពិរុទ្ធជនដែលអាចច្បាំងជាមួយជាមួយហ៊ុនសែនទេណាជាពិរុទ្ធជនដែលនៅក្នុងទ្រង់របស់ហ៊ុនសែនជាពិរុទ្ធជនដែលហ៊ុនសែនខ្លោះកលោះដាក់ខ្សែឲ្យដើរឲ្យដើរបង្ហាញមក ឲ្យដើរបង្ហាញម៉ូដដូច្នេះហើយពួកអាប្រេតទៅរកគាត់ដេឯងខំប្រឹងឡប់ឌីជួយកម្មសខាយ៉ាងណាក៏ទៅអត់រួចដែរតែចំពោះទៅខ្មែរគេដឹងអស់ហើយប្រជាជនខ្មែរសាគ្រាន់ស្រាន់តែបងប្អូនសាកពិចារណាបន្តិចមើលគ្រាន់តែសាកពិចារណាថាចំឲ្យហ៊ុនសែននឹងកម្មស្ដាប់សម្ដីអសូនរោអាសម្ដីហ្នឹងអត់ត្រូវជាមួយនឹងសម្ដីអសូនរោទេបើស្ដាប់វីដេអូអសូនរោវិញនិយាយវាថា មានតែកឹមសខាអ្នកនយោបាយមានតែ2នាក់ទេគេចង់លុបបំបត្តិណាមានតែ2នាក់ទេប៉ុន្តែសួរមើលហ៊ុនសែនរាល់ថ្ងៃប្រកួតមួយកឹមសខាឬក៏ប្រកួតជាមួយសំរងស៊ីជាមួយសំរងស៊ីជាមួយពួកយើងនៅក្រៅប្រទេសណាជាមួយពួកយើងនៅក្រៅប្រទេសហើយសួរថាតើពួកក្រុមហ៊ុនសែននឹងដែរមួយថ្ងៃណាដែលមិនមកប្រកួតជាមួយពួកយើងទេមានថ្ងៃណាដែលពួកហ៊ុនសែននឹងមិនមកប្រកួតជាមួយយើងមិនមក ណែប្រយុទ្ធជាមួយយើងគ្មានថ្ងៃណាដែលពួកហ៊ុនសែនមិនមកប្រយុទ្ធជាមួយពួកយើងទេអានេះខ្ញុំប្រាប់ខ្ញុំប្រាប់អស់លោកទៅខ្ញុំប្រាប់អស់លោកហើយបានជ្រាបជាព័ត៌មានដូច្នេះអស់លោកឯងប្រើពាក្យច្រឡំអស់លោកអាកូនយួនបង្កប់តូនរោឯងជាមួយនឹងអាប្រេតទៅរកកត់ដេមេឃសវណ្ណដែលដើរស៊ីមន់ស្ងោតាមផ្សារតាមផ្សោលេងបានទៀតហើយអាក្អូន អាអាកូនប៉ាអាកូនចុងណាអាកូនប៉ាអាកូនប៉ាឯងគឺអត់មានគីឡូទៀតទេពីព្រោះកម្មសខាគឺជាអាយ៉ងរបស់គេ គឺជាចំណាប់ខ្មាំងរបស់គេគេមិនដែលទៅចរចាជាមួយចំណាប់ខ្មាំងទេអានាង នៅលើលោកនេះគ្មានអាឈួតណា ដែល ខ្លួនឯងគ្រប់គ្រងចំណាប់ខ្មាំងបានហើយស្រាប់តែនៅសុកសុកអត់មានអីចំណាប់ខ្មាំងអត់មានទម្ងន់អីដាក់ឲ្យខ្លួនផង អាចំណាប់ខ្មាំងនឹងមានតែជួយខ្លួនឲ្យរួចទោសពីគំនាបអន្តរជាតិហើយស្រាប់តែលទ្ធផលចុងក្រោយមកចរចាជាមួយកម្មសខាបើហ៊ុនសែនធ្វើអញ្ចឹងហ៊ុនសែនអន់ជាឆ្កែទៅទៀតអន់ជាកម្មសខាទៅទៀតអញ្ចឹងដូចបង្រៀនដូចបង្រៀនពួកអស់ហ្នឹងបង្រៀនហ៊ុនសែនហ្នឹងឲ្យធ្វើជាឆ្កែកម្មសខាវិញចុះឥឡូវបលែឯងមើល ខ្មែរចោទកម្មសខាជាបរិទ្ធជនសន្តិភាពជាមួយបរទេសមិនទាន់កាត់ទោសគេផងប្រាប់តែចង់ទៅចរចាជាមួយកម្មសខាចង់ដោះលែងកម្មសខាមានន័យថាម៉េចដោះលែងឲ្យកម្មសខាគ្មានទោសក៏ហ៊ុនសែនស្មើនឹងឆ្កែបើសិនណាជាបន្តចរចាជាមួយកម្មសខាប្រើប្រើប្រាស់នយោបាយចរចាណាតើហ៊ុនសែនខ្លាចជាស្អីកែដដែលអញ្ចឹងហ៊ុនសែនអត់ឈួតតាមពួកអាឈួតនឹងទេអាឈួតនឹងវាចេះតែនិយាយទៅ ពួកអាឈួតហ្នឹងប៉ុន្តែហ៊ុនសែនមិនឈួតណាហ៊ុនសែនវាដឹងថាអីអាហ្នឹងទៅចរចាជាមួយកូនឆ្កែនៅក្នុងត្រង់អញណាបើអញចង់ចរចាចរចាមួយសំរងស៊ីយោរឿងអីទៅចរចាមួយកម្មសខាព្រោះសំរងស៊ីដាក់ធ្វើឲ្យទនកម្មអញកើនឡើងសំរងស៊ីជាអ្នកប្រមូលកម្លាំងប្រយុទ្ធមួយអញបើអញចរចាជាមួយសំរងស៊ីត្រូវមានអាណាមកប្រយុទ្ធមួយអញទៀតហើយបើចរចាជាមួយកម្មសខាកម្មសខាអីបើកម្មសខាអត់មានអ្នកប្រយុទ្ធជាមួយផងហ្នឹងមានតែអាអ្នកទុកជើងក្រោយអញហ្នឹងអាណាក៏គេដឹងដែរហ្នឹង គេដឹងថាពួកវានឹងឆ្កែអញទាំងអស់ហ្នឹងទោះជាវានឹងប្រើផ្លាកគេក៏ដោយប៉ុន្តែសកម្មភាពរបស់វានឹងទង្វើរបស់វានឹងសិតតែជាទង្វើដែលអញប្រើកូនចៅអញឲ្យធ្វើហ្នឹងអញ្ចឹងអាធម្មត្រូវក៏មានសកម្មភាពហ្នឹងចំណែកឯហ៊ុនសែនក៏មានសកម្មភាពហ្នឹងហ៊ុនសែនដឹងតែប្រជាជនដឹងតែប៉ុន្តែធ្វើមិនដល់ជ្រុលលេងលេងដល់ទីបញ្ចប់ចេះតែសម្ដែងអញ្ចឹងទៅអញ្ចឹងទេវិធីរបស់ហ៊ុនសែនគឺຕົកកម្មសខាហ្នឹង ឲ្យនៅលេងជាមួយតឡាការនោះទៅបាទទឹកចូលតឡាការម្ដងឥឡូវលើកទី33លើកទី34លើកទីអីចឹងទៅគឺហ៊ុនសែនចង់ធ្វើឲ្យកម្មសខានឹងវិលក្បងកំប៉ុងជើងភុកឲ្យយកលុយអញឲ្យអត់នៅស្គៀមទេឲ្យត្រូវតែសំដែងឲ្យអញណាត្រូវទៅទៅទៅហើយកម្មសខាគេអាឡែងពួកគេនោះគេចេះតែនាំគ្នាធ្វើទៅហើយកម្មសខានឹងចេះតែនាំគ្នាឡើងទៅតឡាការទៅចេះតែនាំគ្នាទៅទៅអញ្ចឹងសរុបមក ពាក្យដែលថាច្បាប់ស្អីគេនឹងវានៅលើហ៊ុនសែនទេហើយខ្ញុំគ្រាន់តែប្រាប់ប៉ុណ្ណេះបង្រៀនហ៊ុនសែនណាបង្រៀនហ៊ុនសែនឲ្យចរចាអស់លោកបង្រៀនហ៊ុនសែនឲ្យចរចាជាមួយកឹមសុខាហ្នឹងណាគឺអស់លោកកំពុងតែបរៀនហ៊ុនសែនឲ្យចរចាជាមួយសັດឆ្កែដែលនៅក្នុងដៃរបស់ហ៊ុនសែនរឿងគឺវាអញ្ចឹងក៏បងយល់ទេ បងប្អូនយល់ទេប៉ុណ្ណឹងចឹងហើយបានជាប្រាប់ទៅពួកអធិមត្រូវសូនរោអីហ្នឹងគឺថាល្មមល្មមបានហើយអាបណ្ឌិតបង្កប់អាបណ្ឌិតកូនយួនអើយអាបណ្ឌិតកូនយួនអើយឯងស្ទើរណាស់ស្ទើរណាស់អូណាទៅរៀន5ឆ្នាំទៀតទៅតែជាបរដ្ឋខ្មែរមិនមែនល្ងងខ្លៅដូចឯងទេអាបណ្ឌិតពហុចម្រើនហ្នឹងក្តោយទេអា ខ្ញុំប៉ុណ្ណឹងប៉ុណ្ណឹងសិនចុះគុំដល់លេងទេបាទអឺអឺបណ្ឌិតចម្រើនពហុវិជ្ជាហើយខ្ញុំឃើញ គេនិយាយថ្ងៃមុនដូចគេថាមិនទេបងគេឡំប៉ាថាមិនទេថាអឺធ្វើឲ្យអន្តរជាតិភ័ន្តច្រឡំ ធ្វើឲ្យអន្តរជាតិភ័ន្តច្រឡំពីរឿងភ្លើងទៀនរឿងអីណាពួកអន្តរជាតិអញ្ចឹងខ្ញុំខ្ញុំឆ្ងល់វា វាចង់និយាយអន្តរជាតិហ្នឹងអន្តរជាតិចេញពីមាត់វាឬក៏មានអន្តរជាតិណាដែល ទៅនិយាយជាមួយពួកវាថាពួកគេកំពុងតែច្រឡំកំពុងតែវង្វេងខ្ញុំវាអត់ដឹងពីព្រោះខ្ញុំឃើញពួកអាហ្នឹងវាសោតវាសោតបល័យមកវាថាអឺវាចោតវាចោតថាលោកលោកសំរងស៊ីហ្នឹងទៅទៅមានភ្លើងទៀន បាទបោះសង្គ្រាមសង្គ្រោះជាតិចោលធ្វើឲ្យអន្តរជាតិហ្នឹងគេភ័ន្តច្រឡំថាមិនដឹងជាទៅខាងណាហើយខ្ញុំមិនដែលឮថាមានអន្តរជាតិណា គេឆ្ងល់គេវង្វេងគេមាន ប្រតិកម្មទៅនឹងរឿងហ្នឹងប៉ុន្តែខ្ញុំបែរជាឮខាងសហរដ្ឋអាមេរិកនេះគេគ្រប់គ្រងលើកទឹកចិត្តឲ្យមានគណៈបកផ្សេងទៀតប្រកួតជាមួយហ៊ុនសែនពិតប្រកបណែ គេគេគេគេបញ្ជាក់អញ្ចឹងគេនិយាយចឹងខ្ញុំមិននិយាយវាដោយដូចទាំងស្រុងទៅនឹងអ្វីដែល គេនិយាយទេប៉ុន្តែក្នុងអត្តន័យដែលគេនិយាយនឹងគឺគេនិយាយអញ្ចឹង គឺគេគ្រប់គ្រងឲ្យមានគណៈបកប្រកួតពិតប្រកបនៅក្នុងប្រទេស កម្ពុជា បាទនៅក្នុងពេលដែល ខាងក្នុងនឹងអត់មានវត្តមានរបស់គណៈបកសង្គ្រោះជាតិណានៅក្នុងគណៈពេលដែលអវត្តមានគណៈបកសង្គ្រោះជាតិជាបណ្ដោះអាសន្ននេះឲ្យមានសិនទៅបាទអានឹងគឺ ខ្ញុំនិយាយតាមត្រង់ទៅខ្ញុំខាងកិច្ចការបរទេសគឺពួកខ្ញុំនៅក្នុងក្រុមសមាជិកដាលេបាទដាលេអាអាអាប្អូនមេឃសវណ្ណរាវាអ្នកនិយាយនឹងធម្មចឋាន អន្តរជាតិនឹងគឺមាន ការយល់ច្រឡំអូហើយមួយនឹងដែលទៅជួប អន្តរជាតិពីណាឃើញដើរដូរទៅស្រីនឹងវាជួបនោះអន្តរជាតិតាំងសាដានោះអានោះអានោះអន្តរជាតិអានោះជួបសូនរោអីចឹងទៅ ជួអសរោសុវិជ័យណានោះសិនអន្តរជាតិជួអានោះវាសេចក្ដីអាមេរិកបាទអាឡៃអាឡៃប្រពន្ធនៅស្រុកខ្មែរនោះទៅដូរស្រីណាទៅយកអាឡៃពីណាស្រីណាឲ្យប្រពន្ធចង់ផងអាមានមួយទៀតឥឡូវមកយកប្រពន្ធតើណាទៅណាទៅណៃលើសូត្រតែពីអ្នកនោះបងប្អូនធွာនឹងគ្នាទៀតអាទៅយកស្រីមួយបងប្អូនធွာជាមួយគ្នាទៀតហើយសិតតែអ្នកចម្រៀងដូចគ្នាទៀត ហើយអាមួយនឹងវាចេះតែទៅរួចបើមនុស្សធន់អន់អញ្ចឹងអញ្ចឹងហើយអន្តរជាតិណាសច្ចធម៌ក្នុងខ្លួនបងអាមនុស្សវាអត់សច្ចធម៌ក្នុងខ្លួនអារឿងថោកទាបយ៉ាងម៉េចក៏វា ធ្វើបានដែរបងហ្នឹងហើយអញ្ចឹងហើយបានខ្ញុំថាមេឃសវណ្ណរានេះណាបងប្អូនណាវាទៅជាមមាចសវណ្ណរា មិនមែនមាចមាចសវណ្ណរាទេមមាចសវណ្ណរាមមាចសវណ្ណរានេះណាគឺអនណាបងអើយអូអាអូនអាអូនអាអូនមាចសវណ្ណរាអាអូនឯងអនណាស្ទើរភ្លើងណាអូន កម្រិតវិជាការអូនឯងហ្នឹងគឺថាទុកគ្រាន់តែបោកហ៊ុនសែនស៊ីទៅអូខេប៉ុន្តែអើមិនត្រឹមតែបោកហ៊ុនសែនស៊ីព្រោះហ៊ុនសែនចូលចិត្តជឿអាល្ងងល្ងងអញ្ចឹងអូចូលចិត្តជឿអាអញ្ចឹងអញ្ចឹងដូចជេមសុកផឹកមិញនេះជេមសុកឡាយ7ម៉ោងមុននេះជេមសុកនិយាយពីរឿងហ៊ុនសែននេះជឿតែជឿគេតែពីសតែពីសតែប្រទេសតែផ្ដាស់អូបងជេមសុកដាក់មកដាក់ឯងខោកមកកញោមកកញោមកហ្នឹងគឺថាអូគេខោកដាច់ បងជេមសុកក៏ខោកសម្ដេចសិតតែចេះលើកដៃទៅផ្ទះសម្ដេចឲ្យខ្ញុំសុំទោសសុំខោកពីរបីគីឡូគាត់មិននិយាយចឹងទេណាតែគាត់គាត់ថាសុំសម្ដេចអភ័យទោសខ្ញុំសុកចិត្តកែតម្រង់សម្ដេចហើយអញ្ចឹងសរុបមកវិញណាអន្តរជាតិមជ្ឈដ្ឋានអន្តរជាតិនោះវាមានតែជួបពីណាវាបើដលេដឹងយើងអ្នកធ្វើការនិយាយរួមគណៈបកសង្គ្រោះជាតិធ្វើនយោបាយការទូតជាមួយនឹង តំណាងរាស្ត្រនៅខាងអឺរ៉ុបមាន លោកជំទាវជុលុងសូម៉ារ៉ាបងរៀលខានបរិនជាមួយនឹងនៅនេះមានលោកជំទាវមូសុខូពេលខ្លះទៅលោកប្រធានសំរងស៊ីក៏បានមកអាដាមអេជាអៀងអាដាមនៅអាមេរិកនេះនៅ កាណាដានោះមានថ្នាក់ដឹកនាំយើងទៀតអឺមានអូស្ត្រាលីនោះមានថ្នាក់ដឹកនាំយើងទៀតសង្គ្រោះជាតិយើងនឹងធ្វើនយោបាយការទូតជាមួយគេជាប្រចាំតែចុះអាមេរិកសវណ្ណច្រឡំ ច្រឡំហើយចេះច្រឡំហើយគាត់អាហៅអាប្អូនអាប្អូនមីងសវណ្ណរាហ្នឹងណែដែលទៅដើរណាទៅជួបមីងហ្នឹងបាទទៅជួបអន្តរជាតិតាំងសាដាដេលីទៅជួបអន្តរជាតិណែទូលីបុលទៅជួបអន្តរជាតិណែអឺអឺអឺអាសារ៉ូអាសារ៉ូវិជ័យអេលេងសិតអន្តរជាតិម៉ាក់ម៉ាក់ហ្នឹងហ្នឹងឯងហៅប្រភេទ មិនជាឋានអន្តរជាតិវាហ្នឹងបាទមិនដឹងជាពួកហ្នឹងវាលើកឡើងអាពាក្យថាមតិអន្តរជាតិហ្នឹងមិនដឹងវាសំអាងយកអីជាសំអាងបានទៅជួបអ្នកណាទៅជួបមន្ត្រីបរទេសអាមេរិកណាហេកុំនិយាយកុំនិយាយវវទៅជួយទៅថតជាមួយអាកាំងណាមួយអីចឹងទៅវាប្រហោះចុះឡើងចុះឡើងអីចឹងទៅប្រជាជនខ្មែរដែលមិនដឹងរឿងហ្នឹងជឿខ្វាក់ជឿជឿខ្វក់ខ្វាក់ឥឡូវហ្នឹងហ្នឹងហើយបងអាហ្នឹងខូចតើ ពូសួនឌីបហ្នឹងគាត់ថាមីស្ទ័រអ៊ុំកនហ្នឹងនិយាយអញ្ចឹងដែរបាទហើយបើនិយាយអញ្ចឹង សួរថាគាត់សំអាងទៅលើអីឬមួយក៏ចេញទៅពីមាត់គាត់ទេណាបាទជំរាបសួរលោកពូសាក់សុកសារ៉េតនៅអូស្ត្រាលីបាទថ្ងៃណាពួកខ្ញុំមានតលេងលោកលោកពូអ៊ុំកនហ្នឹងឥឡូវលើគាត់ចេះតែប្លាប្លាប្លាប្លាតាម គេដែរយ៉ាប់ដែរលោកពូហ្នឹងហើយខ្ញុំថាគាត់គាត់សូតាមគេទេព្រោះគាត់មិនដឹងរឿងទេព្រោះគាត់អត់ដែលធ្វើការតំណែង ការងារទៅនឹងសង្គ្រោះជាតិពាក់ព័ន្ធទៅនឹងជាមួយនឹងមន្ត្រីអាមេរិកឯដូចខ្ញុំថ្ងៃនេះខ្ញុំបានជួបខាងរដ្ឋតិចសាសរបស់ខ្ញុំយើងប្រជុំគ្នាតាមទូរអញ្ចឹងណាយើងបានរៀបរាប់អំពីហេតុផលគេ ធ្វើការអាប់ដេតបច្ចុប្បន្នភាពផ្សេងផ្សេងប៉ុន្តែ អ្នកដែលមិនដឹងរឿងនេះចេះតែយកទៅនិយាយថាធ្វើឲ្យអន្តរជាតិធ្វើឲ្យអាមេរិកនឹងច្រឡំវិញវាន់ពួកគេអត់វិញវាន់ទេតែពួកតាយាយតែពួកអ្នកដែលសោតនឹងឯងវិញវាន់បាទវិញវាន់និយាយតែខ្លួនឯងបញ្ចេញបញ្ចូលខ្លួនឯងបាទ ចុះចុះគាត់មានដែរធ្វើការងារអីគាត់វិញវាន់តែខ្លួនគាត់នៅតែផ្ទះបើកតែវីដេអូបើកតែកាមេរ៉ា live អានតែ live នោះគាត់អត់ដឹងថាអាក្រៅតែពី live ហ្នឹងមានអ្នកគេធ្វើមិនចេញមុខនឹងមកកាណូហ្នឹងណាគាត់អត់ដឹងណាគាត់មិនដឹងអាយើងមិនឲ្យគាត់ដឹងកុំឲ្យដឹងឲ្យដឹងនាំតែយកទៅរៀបការ5ចេះ5ចោះអត់ប្រយោជន៍ពួកហ្នឹងកុំឲ្យវាដឹងណាអញ្ចឹងតែថាអ្នកគេធ្វើការ គេគិតតែពីធ្វើការអ្នកនិយាយដូចដែលចូលឡុងនេះអានេះបានហើយអ្នកនិយាយទៅផងគេថាចេញនិយាយចូលនិយាយមកនិយាយទៅនិយាយណាអានឹងគឺថាតាមឡានក៏និយាយក្នុងផ្ទះក៏និយាយនិយាយអីក៏តែឆេះអ៊ីសេបានឈប់និយាយអានឹងនិយាយចប់អានេះបានគេហៅអ្នកនិយាយប៉ុន្តែអ្នកនិយាយដូចដែលចូលឡុងដឹងគ្រប់រឿងដឹងគណៈបកសង្គ្រោះជាតិធ្វើនយោបាយការទូតកន្លែងណាកន្លែងណាប៉ុន្តែអាចដល់និយាយទេ ប៉ុន្តែបើអ្នកដែលនិយាយដូចអឺដូចអ៊ំអ៊ំកនដូចអ៊ំសម្អាតឈុនអីប្លាប្លាប្លាប្លាអឺដូចណែជាពិសេសនៅរៀននួននៃស្អីនៅកាណាដាស្អីហ្នឹងអីរៀងលេលើលេលើព្រីភ្លើព្រីភ្លើហ្នឹងលេង Facebook មកជ្រក់មកជ្រក់ហ្នឹងហើយនឹងប៉ុន្តែមួយចំនួនទៀតរៀងលេលើលេលើហ្នឹងក្នុងវាវត្តដ៏សង្សារហ្នឹងអត់ដឹងរឿងទេ គាត់ទៅចេញមកពួកអួតគេបើខ្ញុំវិញត្រូវមានយុទ្ធសាស្ត្រចាត្រូវមានយុទ្ធសាស្ត្រចោះត្រូវធ្វើចាត្រូវធ្វើចោះកុំធ្វើជាអ្នកនយោបាយរត់ចោលស្រុកកុំធ្វើជាអ្នកនយោបាយបំបែកបាក់ខ្លួនឯងហើយមិនដឹងថាស្អីខ្លួនឯងអ្នកនិយាយនោះស្អីគេអត់ដឹងថាខ្លួនឯងបានធ្វើអីខ្លះអោលោកឲ្យលោកបើគ្រាន់តែអង្គុយនិយាយអាចដួលហ៊ុនសែនបានងាប់ហើយអញនិយាយងាប់គ្មានអាណានិយាយច្រើនជាងអញទេនិយាយចំទៅមួយថ្ងៃអញនិយាយពីរបីដងដល់ និយាយយូរហ៊ុនសែនដួលបាត់ទៅនេះបើបើនិយាយទៅណាបើនិយាយទៅហ៊ុនសែនដួលប្រុសហ៊ុនសែនត្រូវទនកម្មហ៊ុនសែនត្រូវខ្មោងគេដោយសារតែអាឡុងអង្គុយនិយាយដូចពួកនោះណាបាទបើថាបើថាអញ្ចឹងមែនងាប់ហ៊ុនសែនងាប់តាំងពីយូរមិនទៅតែឥឡូវទេព្រោះអ្នកនិយាយប្រភេទដូចចាស់ចាស់អស់ហ្នឹងនៅមានច្រើនតទៅទៀតនៅមានច្រើនតទៀតអ្នកណាអ្នកខ្លះមិនដឹងធ្វើអីទេអត់ធ្វើអីទេបាទចង់ល្បី ហ្នឹងហើយខ្ញុំខ្ញុំចង់អានខមមិនលុចសិលៈម្នាក់គាត់ខមមិនហ្នឹងគាត់ល្អដែរខ្ញុំចង់អានបាទបាទអញ្ជើញគាត់ថាជាពេលខ្លះខ្ញុំមានអារម្មណ៍បាក់ទឹកចិត្តនៅពេលដែលឃើញថ្នាក់លើសង្គ្រោះជាតិចូល បកកណ្ដាលអំណាចជាបន្តបន្ទាប់បាទចង់ឲ្យខ្ញុំចង់ជម្រាបជូនគាត់វិញចេះសូមកុំបាក់ទឹកចិត្តអ្នកដែលគេរត់ចោលយើង គឺពួកគេស្អុយហើយហើយសង្គ្រោះជាតិណាយើងមិនខ្វះទេធនធាន ដែលនៅបន្ត ចូលរួមពង្រឹងកម្លាំងសង្គ្រោះជាតិពង្រឹងការតស៊ូហើយមានបេះដូងស្មោះត្រង់អត់រត់ចោលទៅចោះចូលជាមួយបកកណ្ដាលអំណាច បាទអ្នកដែលគាត់ទៅហ្នឹងគឺគាត់ទេដែលបាក់ទឹកចិត្តខ្លួនឯងមិនមែនពួកយើងនៅ ខាងក្រៅទេបាទគឺជាឱកាស ដែលឲ្យយុវជនយើងល្អល្អឆ្នើមឆ្នើមគាត់បង្ហាញស្នាដៃហើយគាត់នឹងនឹងនឹងជំនួសតួនាទីអ្នកដែលរត់ចោលយើងហ្នឹងបាទអញ្ចឹងរឿងហ្នឹងយើងអត់អាច ធ្វើនយោបាយរត់តាមបុគ្គលទេបាទអត់រត់តាមអ្នកនេះមនុស្សណាម្នាក់ទេបាទបើសិនជា យើង ធ្វើនយោបាយរត់តាមតែមនុស្សអញ្ចឹងគឺយើងអត់ទៅមុខទេក៏យើងត្រូវតែយកឆន្ទៈរួមរបស់យើងយើងមានឆន្ទៈរួមបេះដូងយើងដូចគ្នា ដូចជាការចូលរួមរបស់ពួកខ្ញុំជាមួយនឹងលោកធានសំរងស៊ីហ្នឹងបាទគឺយើងរត់តាមឆន្ទៈបេះដូងតែគាត់ហើយនឹងពួកយើងគឺដូចគ្នា មានទិសដៅដូចគ្នា អញ្ចឹងគឺយើងអត់ងាយរត់អត់ងាយបាក់បែកទៅណាទេខ្ញុំចង់ប្រាប់អញ្ចឹងបាទហើយកុំទៅតាមអីណា បាក់ទឹកចិត្តអ្នកណាចោះចូលអ្នកណាអីនោះងាប់ហើយខ្វះអីយុវជនយុវជនសង្គ្រោះជាតិក្មេងៗសង្គ្រោះជាតិជំនាន់ក្រោយមកកោកបាទយើងកុំកុំថាឡើយនេះបាទដូចជាអឺសម្ដេចសកុនទ្រៈឡុងដូចជារូបខ្ញុំអីហ្នឹងគឺយើងត្រៀមនឹងជួយថាយើងមានតែរត់ចោលបងប្អូនណាបាទយើងមានតែរត់ចោលទៅណាអញ្ចឹងតាមតាមពិត ទៅទៅទៅបាទហើយខ្ញុំប្រាប់ថាគុំឲ្យបាក់ទឹកចិត្តហើយយើងមើលបងប្អូននៅខាងក្នុងយើងឃើញភ្លើងទៀនតើពួកគាត់បាក់ទឹកចិត្តទេគេរំលាយគេបិទមាត់បិទសលេងគាត់ប្រហែលឆ្នាំមកនេះពួកគាត់មានបាក់ទឹកចិត្តទេគ្រាន់តែបង្ហើបថាភ្លើងទៀនមានភ្លើងទៀនណាមែនតែពីខែពេញផ្ទៃប្រទេសរីកដុះដាលធ្វើឲ្យពួកហ៊ុនសែននឹងភ័យសន់ស្លោ ប្រើវិធី គម្រាមកំហែងផងសន្លត់ផងសូម្បីតែរឿងលើកផ្លាកហ្នឹងក៏ធ្វើបាបគ្នាដែរអាហ្នឹងឲ្យបង្ហាញអំពីភាពខ្លោបខ្លាចរបស់អ្នកកាន់អំណាចផ្ដាច់ការវាខ្លោបខ្លាចអីវាខ្លោបខ្លាចសន្ទុះទឹកចិត្តប្រជាពលរដ្ឋវានឹកស្មានថា4ឆ្នាំនេះវាបិទមាត់វាបិទសម្លេងពួកគាត់វានឹកស្មានថាពួកគាត់ភ្លេចពួកគាត់លែងខ្វល់ប៉ុន្តែឲ្យតែមានពលឺភ្លើងតែបន្តិចគឺពួកគាត់ងើបបង្ហាញអា ទឹកចិត្តដែលគាត់រងចាំដែលថាចង់ស្ទះគាត់ចង់រងចាំពួកយើងណារកគេថាឲ្យតែឃើញគាត់នេះឃើញឥឡូវយើងឃើញការរីចូលរួមរបស់ពួកគាត់ហ្នឹងអញ្ចឹងមិនថាអត់យើងអត់ត្រូវបាក់ទឹកចិត្តទេបាទសូមអរគុណមកមែនតើខ្ញុំចង់ចូលរួមជាមួយនឹងការលើកឡើងរបស់បងនឹងដែរដែលគាត់លើកឡើងពីរឿងឃើញគេអីចង់បាក់ទឹកចិត្តម្ដងមកកាលហ្នឹងណាខ្ញុំឲ្យបងពិចារណាចេះវិញ យើងធ្វើនយោបាយមិនមែនដើម្បីយកលុយឲ្យគ្រួសារយើងឲ្យខ្លួនយើងទេអូខេហើយយើងអត់ធ្វើនយោបាយដើម្បីមេបកយើងដើម្បីនរណាម្នាក់ឡើយការតស៊ូរបស់យើងយើងត្រូវគិតថាយើងមានគំនិតយើងចង់ទៅផ្លាស់ប្ដូររបបអវិជ្ជមានដែលដឹកនាំដោយគណៈបកអវិជ្ជមានមានហ៊ុនសែនជាប្រធាន បងប្អូនត្រូវយល់ចឹងអញ្ចឹងយើងរកបណាដើម្បីចូលរួមប្រកួតប្រជែងនិងប្រឆាំងជាមួយនឹងរបបវិជ្ជអវិជ្ជមានហ្នឹងរបបអវិជ្ជមានហ្នឹងពាក្យថាអវិជ្ជមានគឺគឺអ្វីដែលយើងមិនពេញចិត្តណាជាហេតុដែលអ្វីដែលយើងមិនពេញចិត្តបើកាលណាយើងគិតថាយើងធ្វើអ្វីដើម្បីប្រទេសជាតិយើង យើងអត់មានថ្ងៃណាមួយដែលត្រូវអស់សង្ឃឹមជាមួយនរណាមួយដែលគេចេញទៅទេពីព្រោះមនុស្សដែលចេញមានពីរប្រភេទដែលចេញពីយើងមានពីរប្រភេទខ្ញុំគ្រាន់តែឲ្យបងប្អូនយល់ទី1មនុស្សប្រភេទខ្លះចេញទៅរកផលប្រយោជន៍សម្រាប់រឿងផ្ទាល់ខ្លួន និងក្រុមគ្រួសារខ្លួនអានឹងគឺទី1មនុស្សប្រភេទបែបអាត្មានិយម បែបចេញទៅរកប្រយោជន៍ផ្ទាល់ខ្លួនបែបហ្នឹងក៏មានគួរសមច្រើនគួរសមដែរប៉ុន្តែប្រភេទមនុស្សមួយប្រភេទទៀតចេញទៅដូចគ្នារត់ចោលយើងដូចគ្នាគឺទៅនឹងមិនមែនទៅដើម្បីបំផ្លាញយើងទេគេទៅដើម្បីប្រកួតប្រជែងដើម្បីត្រូវការទីធ្លាប្រកួតប្រជែងហើយមានអ្នកខ្លះ គឺសុំដើម្បីទៅរស់ក្រោមក្បែរក្លៀករបស់ហ៊ុនសែនយើងមើលមកផ្លែតយើងមើលមកផ្លែតថាគាត់ទៅចោះចូលជាមួយហ៊ុនសែនប៉ុន្តែมันប្រកាសទេมันប្រកាសថាអ្នកដែលចូលជាមួយហ៊ុនសែនទាំងអស់ហ្នឹងត្រូវតែបោះឆ្នោតឲ្យហ៊ុនសែនទេมันប្រកាសទេពីព្រោះបោះឆ្នោតវាជាបន្ទុកសម្ងាត់ ដូច្នេះហើយបានជាខ្ញុំកណាស់ខ្ញុំចង់បញ្ជាក់ថាកម្លាំងរបស់យើងតាមពិតកម្លាំងខ្លាំងរបស់យើងគឺនៅក្បែរក្លៀកនៅក្រោមពងហ៊ុនសែនហ្នឹងកម្លាំងខ្លាំងរបស់យើងពីព្រោះអ្នកដែលនៅជុំវិញហ៊ុនសែនមិនមែនសុទ្ធតែជាមនុស្សពួកមនុស្សក្បត់ជាតិដោយហ៊ុនសែននេះណាអត់ទេគ្រាន់តែគេចង់គេចង់រស់ តាមវិធីមួយរបស់គេគេរងចាំឱកាសនៅពេលណាដែលហ៊ុនសែនអស់អធិបុលឬក៏ខ្សោយអធិបុលគេនឹងចូលរួមដៃជាមួយយើងច្បាប់ច្បាប់ហ៊ុនសែនណាឲ្យស្រែកអាយ៉ាក់អាយ៉យពេញនឹងខ្ញុំឲ្យបងប្អូនមើលតែឆ្នាំ2013ទៅអ្នកណាក៏ជាសមាជិកគណៈបកប្រជាជនដែរប៉ុន្តែដល់បោះឆ្នោតឆ្នាំ2013 អាម៉េចបានជាសម្លេងឆ្នោតមានតែពីរបាក់ប្រជាពលរដ្ឋខ្មែរគាត់យល់ហើយសួរថាសមាជិកគណៈបកប្រជាជន5លានអ្នកជាងហេតុអីបានជាបោះឆ្នោតឲ្យគណៈបកប្រជាជនបានត្រឹមតែបានត្រឹមតែ3លាន3លានកន្លះចុះបាត់ពីបាត់1លានកន្លះទៀតទៅណាបងប្អូនសាសរបងមើលមើលអញ្ចឹងហើយបានជាខ្ញុំថាបងប្អូនកុំខ្វល់ពីកុំខ្វល់ពេកពីរឿងអ្នកទៅចោះចូល អ្នកទៅចុះចូលមានគ្នាយើងមានគ្នាគេខ្ញុំប្រើពាក្យតែប៉ុណ្ណឹងអ្នកដែលទៅចុះចូលមានគ្នាគេគេយកទៅវិញមានគ្នាយើងយើងរុញឲ្យទៅនៅក្បែរនោះបងប្អូនកុំខ្វល់អានឹងពេកអូខេពីព្រោះពួកអស់នោះឥឡូវហ្នឹងណាខ្ញុំប្រាប់មួយម៉ាត់ពួកវាខ្លាចជាងគេបដិវត្តករវានាំគ្នារងថ្ងៃហ្នឹងវាវានាំគ្នាប្រក្រាបតអ្នក អ្នកដែលចេញធ្វើបាតកម្មអ្នកនេះទេវាខ្វាយតែបដិវត្តពណ៌ទេប៉ុន្តែបដិវត្តឥតពណ៌ដែលនៅជុំវិញខ្លួនវាវាអត់ដឹងទេអញ្ចឹងទុកឲ្យវាធ្វើទៅទុកឲ្យវាធ្វើទៅហើយយើងយើងមើលប្រទេសអ៊ុយក្រែនយើងមើលប្រទេសអ៊ុយក្រែនបើយោងទៅលើសម្ភារវុធរបស់រុស្ស៊ីហើយនឹងកងទ័ពអ៊ុយក្រែនណាដូចតោហើយ ដូចតំហៃហើយនឹងកូនចាពីព្រោះរុស្ស៊ីជាមហាអំណាចអ៊ុយក្រែនថាជាកូនចាចោះជាប្រទេសឯកោទៀតជាកូនចាហេតុអីបានជាអ៊ុយក្រែនគេហ៊ានប្រកួតជាមួយនឹងសត្វតំហៃដែលមានកម្លាំងខ្លាំងហេតុអីបានជាគេទាំងអស់គ្នាមិនបាក់ទឹកចិត្តគេប្រឈមជាមួយនឹងកណ្ដុងកភ្លើងបាញ់គ្នាញាប់ព្រាមព្រាមគេអត់បាក់ទឹកចិត្ត គេប្រកួតដល់ទីបញ្ចប់22ថ្ងៃជាងហើយមកទល់គ្នានឹងម៉ោងនេះគ្មាននរណាមួយគេថាគេបាក់ទឹកចិត្តទេយើងអត់មានទៅបាញ់គ្នាដូចគេផងគ្រាន់តែគេចាប់ដាក់គុកគេកំរាមគេអីទិញទួចយើងនាំគ្នាបាក់ទឹកចិត្តយើងគ្រាន់តែឃើញគ្នាយើងម្នាក់ពីរនាក់4 10នាក់រត់ទៅចុះចូលជាមួយគេយើងនាំគ្នាបាក់ទឹកចិត្តមិនប្រកួតតទៅទៀតសំណួរយើងសួរថាតើយើងជាមនុស្សអស្ចារ្យនៅត្រង់ណា ហើយកុំប្រៀបថាខ្លួនយើងតស៊ូដោយអីកុំដោយអាឡ័យពួកកម្មសខាអីថាកម្មសខាដោយប្រធានាធិបតីសាឡឹមស្គីអីអូយលោកឲ្យលោកខ្ញុំពេបខ្ញុំពេបដោយសាឡឹមស្គីអីគេប្រៀបកម្មសខាដោយសាឡឹមស្គីដូចអីមិនរត់ចោលស្រុកមិនរត់ចោលអីខ្ញុំថាអូយអាប្រមាថប្រមងអើយអាប្រមាថប្រមងណាអាចចេះតែនិយាយតែមកបើមិនរត់ចោលស្រុកប្រឆាំងអីទេអញថាទេ មិនរត់ចោលស្រុកហើយដេកអានវិធ័យនៅក្នុងផ្ទះហើយអួតតែគ្រាន់ដើរអីប្រជាជនសកម្មជនបែកក្បាលសកម្មជនអត់ឃ្លានសកម្មជនធ្វើម៉េចអញអត់ខ្វល់អញខ្វល់តែពីរឿងអញណាគ្នាអញតប្រមាណក្រុមនឹងអញមានលុយទៅទិញហើយចាស់ចាស់ការដែលកម្មសខាទៅទិញណៅទិញអីដេឡេដឹងមិនហ៎ខ្ញុំនិយាយរឿងហ្នឹងកម្មសខាទៅទិញហ្នឹងគាត់អត់ទៅទិញអីគាត់ទៅទិញទឹកដោះគោគាត់ទៅទិញទឹកសណ្ដែក អាទឹកសណ្តែកសារជាតិផ្អែមហើយចាស់ចាស់ស្រុកខ្មែរយើងចូលចិត្តសម្បូរជាតិស្ករផិតទៅនឹងឡើងជាតិស្ករមិនយូរងាប់បាត់ដោយសារជាតិស្ករឡើងនឹងជាតិខ្មែរយើងពេលច្រើនឡើងធៀមលើសជាតិស្ករណាដោយសារតែគាត់ហូបផ្អែមផ្អែមពេកនោះហើយទៅទិញរបស់អញ្ចឹងអញ្ចឹងទៅឲ្យគាត់អ្វីដែលគាត់ត្រូវការពិតប្រកបណាតើអ្វីដែលប្រជាជនខ្មែរត្រូវការពិតប្រកបគឺនយោបាយល្អសេដ្ឋកិច្ចល្អដើម្បីឲ្យកូនចៅគាត់រកមកដើម្បីឲ្យគាត់ផ្គង់ រាល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់នឹងដោយល្អប្រសើរអានឹងគឺជាអ្វីដែលយើងត្រូវធ្វើអញ្ចឹងហើយបានខ្ញុំសរុបមកខ្ញុំចង់និយាយថាការតស៊ូក្នុងសង្គមប្រជាធិបតេយ្យគឺយើងត្រូវចំណាយពេលវេលាយូរណាស់នៅក្នុងការតស៊ូដើម្បីកែតម្រង់ប្រទេសមួយឲ្យคล้ายទៅជាប្រទេសល្អបានឲ្យទៅជារបៀបដឹកនាំបានហើយបើយើងគ្រាន់តែ2 3ឆ្នាំយើងថាអូខ្ញុំ2ឆ្នាំ3ឆ្នាំខ្ញុំមិនចង់ធ្វើតទៀតទេខ្ញុំអស់សង្ឃឹមហើយ លោកសំនឹងស៊ីតស៊ូយូរហើយអត់ទទួលបានជ័យជំនះខ្ញុំថាហេតុអីបានជាផ្ដោតសេចក្តីសង្ឃឹមឲ្យលោកសំនឹងស៊ីខ្លួនឯងម្ចាស់ប្រទេសដែរខ្លួនឯងជាលីដែរហេតុអីបានជាខ្លួនឯងនឹងមិនផ្ដោតសេចក្តីសង្ឃឹមឲ្យខ្លួនឯងបើថ្ងៃក្រោយអត់លោកសំនឹងស៊ីយើងអត់ធ្វើនយោបាយដែរចុះយើងធ្វើនយោបាយនឹងដើម្បីលោកសំនឹងស៊ីទេចាហើយយើងធ្វើនយោបាយនឹងដើម្បីកម្មសខាទេចាត្រង់ណាទេដែលយើងធ្វើនយោបាយដើម្បីប្រទេសជាតិបងប្អូនទៅយល់ណាចំណុចហ្នឹង យើងត្រូវធ្វើនយោបាយដើម្បីប្រទេសជាតិយើងតែយើងកុំធ្វើនយោបាយដើម្បីបុគ្គលព្រោះថ្ងៃហ្នឹងខ្មែរយើងធ្វើនយោបាយអញ្ចឹងតាខ្ញុំខ្ញុំកាត់ទៅខ្ញុំស្រឡាញ់លោកសំរងស៊ីប៉ុន្តែខ្ញុំនិយាយពីនយោបាយខ្ញុំអត់ស្រឡាញ់ផ្កាប់មុខនឹងលោកសំរងស៊ីទេខ្ញុំពេញចិត្តសិលធម៌របស់គាត់ខ្ញុំពេញចិត្តសកម្មភាពនយោបាយស្មោះត្រង់របស់គាត់ខ្ញុំពេញចិត្តគាត់ទាំងអស់ សួរថាចុះបើសិនណាជាថ្ងៃក្រោយអវត្តមានគាត់មិនធ្វើនយោបាយតទៅទៀតតើខ្ញុំអស់សង្ឃឹមទេខ្ញុំអត់អស់សង្ឃឹមទេហេតុអីពីព្រោះប្រទេសខ្ញុំនៅតែជាប្រទេសខ្ញុំដដែលខ្ញុំជាម្ចាស់ប្រទេសមួយដែរខ្ញុំត្រូវតែប្រើសិទ្ធិខ្ញុំខ្ញុំត្រូវតែធ្វើខ្លួនខ្ញុំឲ្យដូចលោកសំរងស៊ីឬក៏មិនឲ្យដូចគាត់ទាំងស្រុងឲ្យព្រមគាត់តិចតួចដើម្បីបង្កើនការតស៊ូតទៅទៀតបើមនុស្សគ្រប់គ្នានិយាយភាសាហ្នឹងគឺมันបំបាក់ទឹកចិត្តបំបាក់ស្មារតីខ្លួនឯងទេ ចឹងហើយបានជាខ្ញុំសូមបងប្អូនខ្មែរយើងកុំព្យាយាមយកតែអារឿងអវិជ្ជមានហ្នឹងមកធ្វើជាផ្នត់កំណត់ហើយយករឿងថាអញត្រូវតែឈ្នះដោយរឿងប្រឡងចឹងគ្រូគ្រូប្រាប់ថាហេឯងមានសង្ឃឹមប្រហែលភាគរយខ្ញុំសង្ឃឹម100%ទោះជាយើងមានមានសង្ឃឹមក៏ដោយក៏យើងត្រូវតែឆ្លើយថាខ្ញុំត្រូវតែមានសង្ឃឹមហើយបើយើងអត់មានសង្ឃឹមយើងថាអូខ្ញុំទៅមនុស្សទេ ខ្ញុំទៅមិនរួចទេធ្វើមិនកើតទេធ្វើអញ្ចឹងមិនកើតទេធ្វើមិនចុះមិនកើតទេអញ្ចឹងងាប់កាលាមនុស្សបែបហ្នឹងមនុស្សខួងាប់យល់ទេដូចចាស់ចាស់មួយចំនួននៅក្រៅប្រទេសខ្ចោលនយោបាយយ៉ាងណាពីមុនយ៉ាងម៉េចបច្ចុប្បន្នយ៉ាងម៉េចគាត់អត់ដឹងគ្រាន់តែយើងគ្រប់គ្រងឲ្យគ្រប់គ្រងគណៈបកនយោបាយមួយដូចជាគណៈបកភ្លឹងទីនេះយើងគ្រប់គ្រងគេថា កាលពីមុនមិនបានឲ្យដេកទេហេតុអីឥឡូវនឹងគ្រប់ត្រខ្ញុំថាខ្ចោលនយោបាយពី2018និងខ្ចោលនយោបាយពី2022វាខុសគ្នាវាអត់ដូចគ្នាទេត្រូវយល់ត្រូវយល់កលៈទេសៈពេលនោះហើយនឹងកលៈទេសៈពេលនេះបើមនុស្សណាដែលមិនយល់កលៈទេសៈកាលនោះនិងកលៈទេសៈកាលនេះទេ មនុស្សនឹងហើយដែលខ្ញុំហៅថាពួកមនុស្សខឿងាប់ងាប់នឹងខ្ញុំចង់និយាយថាងាប់កលាជាមនុស្សងាប់កលាសំបីតាផ្ទះយើងណាគេធ្វើជ្រក់មានជ្រក់ពីមុខជ្រក់ពីក្រោយជ្រក់ចំហៀងផ្ទះអេតលីក៏មានមាត់ជ្រក់ដល់ទៅ3ជ្រក់ដែរសម្រាប់ផ្លូវយើងចេញអានឹងមាត់ជ្រក់បង្អួចច្រើនជាងមាត់ជ្រក់ហេតុអីបានជាគេតម្រូវឲ្យមានមាត់ជ្រក់2 3ហើយឲ្យមានបង្អួចច្រើន ពីព្រោះគេងាយស្រួលនៅពេលដែល emergency ណាមួយគេអាចចេញតាមច្រកណាទៅច្រកណាក៏បានដែរនៅពេលដែល emergency នៅពេលដែលមានបញ្ហាអញ្ចឹងហើយបានជាអាគារ building ធំធំទាំងអស់គេត្រូវតែធ្វើច្រក emergency សម្រាប់ចេញពិតណាស់ថាគេមិនចេញទេបើគ្មាន emergency គេអត់ចេញតាមច្រកហ្នឹងទេប៉ុន្តែបើមាន emergency គេចេញតាមច្រក emergency ហ្នឹងហើយបាទអញ្ចឹងហើយរឿងកលសាស្ត្រយុទ្ធសាស្ត្រនយោបាយក៏ដូចគ្នាអញ្ចឹងដែរ តាមនឹងហើយគេហៅថាកំណត់ទស្សនវិស័យមិនងាប់ណាកំណត់ទស្សនវិស័យមិនងាប់សួរថាតើយើងចោល building នឹងទេពេលដែលយើងចេញទៅថាទេយើងអត់ចោលទេ building នឹងយើងគ្រាន់តែចេញទៅរកឱកាសដើម្បីមកពលុតភ្លើងដែលវាឆេះនៅក្នុង building ហ្នឹងចុះបើយើងមិនចេញនៅក្នុង building ហ្នឹងបើយើងបដោយឲ្យឆ្លក់ផ្សែងងាប់ទៅហ៎បដោយឲ្យឆ្លក់ផ្សែងងាប់ទៅឲ្យនៅក្នុង building ហ្នឹងទៅ ដូច្នេះចង់មិនចង់ត្រូវតែបំបែកកញ្ចក់បង្អួចលោតតាមបង្អួចចេញទៅណាដែលអាចលោតទៅបញ្ចេញបានរស់លោតចេញទៅឧបមាថាបើយើងនៅក្នុងកោះឲ្យងាប់ហើយជាបើសិនណាជាមានឱកាសលោតតាមបង្អួចហេតុអីបានជាយើងមិនលោតតាមបង្អួចអានឹងគឺជាចំណុចមួយដែលខ្ញុំចង់បញ្ជាក់ថាការតស៊ូរបស់យើងគ្មានថ្ងៃបញ្ចប់ទេហាក់ជីវិតរបស់យើងក៏គ្មានថ្ងៃបញ្ចប់ដែរ ដូច្នេះកាលណាបើយើងគ្រាន់តែឃើញមិត្តភ័ក្តិយើង2 3នាក់មេយើង2 3នាក់ទៅចុះចូលជាមួយគេស្រាប់តែយើងបាក់ទឹកចិត្តយើងថាអូឈប់ជឿអាក្តរណាដូចអាក្តរណានេះអានេះយើងប្រើពាក្យណាបាទប្រើពាក្យឲ្យវាអាក្រក់ស្ដាប់ណាអាក្តរណាក៏ដូចអាក្តរណាអាពាក្យហ្នឹងគឺជាការមើលងាយដល់ខ្លួនឯងផងជាការបន្ទាបបន្ថោកជាការបំបាក់ស្មារតីឲ្យការតស៊ូផងដូច្នេះទស្សនៈបែបអវិជ្ជមានបែបហ្នឹងនៅក្នុងការប្រយុទ្ធប្រណាំង គេអត់ឲ្យមកនិយាយទេគេអត់ឲ្យនិយាយទេអាហ្នឹងគឺជាការចូលរួមបន្ថែមរបស់ខ្ញុំទៅលើអ្វីដែលគាត់បានប្រសេហ្នឹងបាទនេះជាយោបល់ទេបាទជាយោបល់សំខាន់ទេបាទអាហ្នឹងវាជាចំណុចសំខាន់បងអ្វីដែលគាត់លើកឡើងហ្នឹងពីព្រោះមានបងប្អូនយើងមួយចំនួនខ្លះគាត់នៅតែគិតអញ្ចឹងណាអាហ្នឹងយើងលើកឡើងមកហ្នឹងគឺល្អយើងយកការបកស្រាយរបស់យើងហ្នឹងអឺហើយដូចបងនិយាយពីរឿងគេថាមិនក៏យើងមិនដេកផ្ទះឆ្នេះឯងទៀតយើងឧទាហរណ៍ថា ពីមុនអ្នកដែលដែលកើតមកតកខ្ញុំតកបងឡុងដឹងហើយពីវត្តភ្នំទៅ ផ្សារថ្មីយើងជិះកង់ឌុបឯងចំណុចមានកង់ឌុបបាទខ្ញុំខ្ញុំដែរបាទសម័យនេះហើយខ្ញុំសួរថាបើតចង់ទៅណាទៅណីយើងជិះកង់ឌុបទៀតឯងឬក៏យើងជិះផាសជិះម៉ូតូឌុបបាទជិះម៉ូតូឌុបជិះអីចឹងទៅជិះផាសស្អាប់អីឥឡូវផាសស្អាប់គេនិយមផាសស្អាប់បាទបាទ ហើយហើយហើយឥឡូវខ្ញុំសួរថាយើងយើងនៅបន្តអាដំណើរដដែលដដែលឬក៏យ៉ាងម៉េចហើយឬមួយទៀតយើងបច្ចុប្បន្ននេះយើងពីវត្តភ្នំទៅផ្សារថ្មីឬក៏ពីវត្តភ្នំទៅផ្សារអូស័យបាទយើងជិះឡានណាថ្ងៃធម្មតាគឺអាដំណើរពីជិះឡានពីវត្តភ្នំទៅផ្សារអូស័យពីកន្លះម៉ោងទៅ1ម៉ោងបើជិះម៉ូតូដប់តែ15នាទីឯងបាទបាទ សួរថាឥឡូវយើងយើងយើងជ្រើសរើសអ្វីដែលជាមធ្យោបាយអ្វីដែលល្អដែលធ្វើឲ្យយើងទៅដល់បាទវាមិនចាំបាច់តតឡានធំ មិនចាំបាច់តតឡានធំម៉ូតូក៏ដោយឲ្យតែយើងទៅដល់គោលដៅបាទយើងសំខាន់គឺយើងទៅដល់គោលដៅអញ្ចឹងយើងកុំរើសកុំអីច្រើនបាទកុំរើសហើយរឿងនេះអឺដែលមួយចំនួនគាត់និយាយអូធុញលោកសំរងស៊ីប្រហែល20ឆ្នាំ30ឆ្នាំហើយអត់ឃើញឈ្នះគេ ហើយយើងនឹងអ្នកដែលនិយាយហ្នឹងហ៎បងទៅតែលិចមុខចូលរួមបានមួយឆ្នាំពីរឆ្នាំទេទើបតែរត់តាមគេទេមិនទាន់តាមគេដើរមិនទាន់ទាំងបានប្រមាណផងមកលូថាមកធុញដែរបាទអស់ទឹកចិត្តបាក់ទឹកចិត្តហើយចោះសឿងសួរខ្លួនឯងអាយើងដើរតាមគេទើបតែបាន2ឆ្នាំមកចុះអាគេដើរ30ឆ្នាំហើយគេមិនបាក់ទឹកចិត្តណាគាត់តែដឹកនាំ គាត់អ្នកបន្តប្រយុទ្ធផ្ទាល់20 30ឆ្នាំហើយហើយគាត់នៅមិនបាត់ទឹកចិត្តហើយអីជាគាត់នៅតែបន្តការតស៊ូជាមួយជាមួយជាមួយបងប្អូនឥឡូវយើងគិតមើលអឺលោកប្រធានសំរងស៊ីលោកអេងចាអៀងលោកអេងចាអៀងដើរតាមលោកប្រធាន សំរងស៊ី តាំងតែពីមិនទាន់មានប្រពន្ធតាំងពីនៅ នៅជានិស្សិតមហាវិទ្យាល័យពេទ្យបាទរៀនចប់ពេទ្យភ្លាមចូលចូលធ្វើនយោបាយមានបានទៅបើកធ្វើគ្រូពេទ្យមានទៅបាន បន្តវិជ្ជាជីវៈគាត់ដើម្បីគាត់រៀនរៀនចប់រៀនចប់សាលាពេទ្យណាប៉ុន្តែមានណាគាត់ធ្វើនយោបាយយករហូតតាំងពីក្មេងរហូតដល់ចំណាស់នេះរហូតទៅដល់ថ្ងៃដែលកូនប្រុសបង្កើតរបស់គាត់ទី1គេគាត់រៀបការកូនដំបងឲ្យកូនប្រុសទៀតគាត់អត់បានទៅចូលរួមអាហ្នឹងអាទឹកចិត្តរវាងឪពុកនិងកូនណាគឺគាត់ក្តុកក្តួលយើងមិនដែលឃើញលោកអេងឆ្អៀងគាត់អឺ បង្ហាញបង្ហាញភាពក្តុកក្តួលមានន័យថាអារម្មណ៍ហើយនឹងការតស៊ូរបស់គាត់នឹងយើងយល់យើងគួរតែយល់ថា ការលះបង់របស់ពួកគាត់នឹងណាបាទគឺជាអ្វីដែលយើងរៀនតាមអ្វីដែលយើងគួរតែយកជាគំរូតាមអឺការលះបង់របស់គាត់នឹងហេតុដូច្នេះហើយបានជារបបហ៊ុនសែននឹងព្យាយាមបំបាក់ពួកគាត់អឺអូសទាញទិញទឹកចិត្តពួកគាត់ រហូតមកដល់បច្ចុប្បន្នគឺហ៊ុនសែនមិនអាចធ្វើយកលុយយកអំណាចគាត់នឹងមកចរចាជាមួយពួកគាត់បានទេពីព្រោះអាបេះដូងឧត្តមគតិរបស់គាត់នឹងខ្ពស់ខ្ពស់ជាងអ្វីដែលហ៊ុនសែនមានហ៊ុនសែនមានត្រឹមតែលុយហើយនឹងអំណាចដែលអាចអូសទាញបានតែមនុស្សខួរស្រាលមនុស្សអន់មួយចំនួននេះបាទសម្រាប់អ្នកដែលមានតម្លៃខ្ពស់ដូចពួកគាត់នឹងគឺហ៊ុនសែនអត់អាចទិញបានទេអញ្ចឹងបងប្អូនយើងកុំរត់តោង ទៅតាមបុគ្គលដែលគេមិនអាចទ្រាំនៅជាមួយយើងបានយើងកុំផ្ដោតក្តីសង្ឃឹមយើងផ្ដោតក្តីសង្ឃឹមទៅលើអ្នកណាដែលនៅតែបន្តដឹកនាំធ្វើការតស៊ូជាមួយបងប្អូនទៀតបាទអាហ្នឹងយើងខ្ញុំចង់ជំរាបយើងប៉ុណ្ណឹងយើងអត់មានត្រូវបាក់ទឹកចិត្តដោយសាររឿងប៉ុណ្ណឹងទេបាទយើងនៅមានទូយើងច្រើនណាមនុស្សល្អល្អច្រើនណាស់បាទបាទហ្នឹងហើយបាទហ្នឹងហើយខ្ញុំអត់មានអីបន្ថែមទេរឿងហ្នឹងឬក៏មានរឿងអីទៀត បាទមានរឿងអីទៀតបន្ថែមបន្តិចទៅឬក៏មើលខមមិនបងប្អូនយើងបន្តិចទៅហើយយើងនឹងទៅចប់ការផ្សាយបាទរូបភាពមួយទៀតចង់ឲ្យបងឯងមើលដែរខ្ញុំចង់ឲ្យបងប្អូនយើងមើលដែរវាអាចជាចំណាប់អារម្មណ៍ក៏ដូចជាការបដូរបរិយាកាសឲ្យបងប្អូនយើងបានសើចណាបាទសូមជឿបាទនេះបាទបាទបាទបែរមើលអានពាក្យនេះបែរស្គាល់ពាក្យសន្និសិទកសែតទេណា អូសន្និសិទកាសែតបាទបាទរបស់លោកទុនសាយឆ្លាតទេស្អីគេជិះទុនសាយឆ្លាតបាទនេះនេះស្អីគេនេះអូសេសន្និសិទកាសែតរបស់ខ្ញុំជុំវិញរឿងនេះបាទហើយបងឯងមើលសន្និសិទកាសែតគេបងណាស្អីគេសន្និសិទកាសែតមើលមើល អីគេសន្និសិទកសែតអីមកឈោបតិបតាអញ្ញាអញ្ញៃពេញនឹងវិញសន្និសិទនេះសន្និសិទកសែតគឺតើតើគេជួបនៅកន្លែងណាមួយរៀបចំតុកអីឲ្យត្រឹមត្រូវអីអឺសន្និសិទកសែតអីមកឈោពៀវាពៀកាលអីអានឹងធ្វើបទសម្ភាសអារបៀបដូចឡាយបន្តផ្ទាល់អានឹងបទយោកាបទរាយការអឺអីអានឹង កិច្ចសម្ភារអីតាអាគេមកសម្ភារថាអាសន្និសិទកសែតគេរៀបចំផ្សេងគេរៀបចំរបៀបគេមានវិជាជីវៈរបស់គេហ្នឹងសន្និសិទកសែតរបស់គេគេរៀបចំនៅទីតាំងមួយហើយគេឲ្យអ្នកនឹងមកសួររៀបចំសួរទៅយល់អាពាក្យសន្និសិទសិនបាទបាទអ្វីដែលគេថាសន្និសិទ ណាអាលបយោតិយដាលេមើលមើលបាទខ្ញុំអត់នេះគាត់ដើម្បីយើងគាត់ឲ្យដឹងអាពាក្យថាសន្និសិទ្ធហ្នឹងគឺយើងរៀបចំឲ្យមានវេទិកាមានមានតុកមានអីត្រឹមត្រូវហើយយើងហៅអ្នកហ្នឹងអ្នកកសែតហ្នឹងគេមកសួរយើងនៅក្នុងការិយាល័យឬក៏នៅក្នុងអីមួយឬក៏នៅក្នុងឆាកនៅណាមួយបាទបាទហ្នឹងហើយសន្និសិទ្ធហើយឥឡូវបងឯងមើលឆាកគេសន្និសិទ្ធដើម្បីមើលទៅបាទហើយហើយមិនដឹងជាអ្នកកសែតឬក៏អ្នកលេង Facebook ទេ បាទហើយបងឯងមើលបងមួយអឺអឺបងមួយពាក់ពាក់នេះកដាលគេនេះនេះនេះនេះពាក់មួកនេះឲ្យមើលបាទបាទណាបងបាទហើយមួយទេនេះសន្តិសិទ្ធបាទនេះនេះនេះនេះបាទអឺឃើញឃើញបាទបាទហើយពីណាគេពាក់មួកនោះទេខ្ញុំមិនដឹងថាជាអ្នកកសែតឬក៏អ្នកអីនេះបើឲ្យមើលនេះនេះមើលពួកគាត់ឈរនេះឲ្យមើលស្បែកជើងមើលអីនេះ មើលមើលមើលស្បែកជើងតិចមើលសុំមើលស្បែកជើងតិចមើលអងងាប់អញណាឲ្យអ្នកមកយកព័ត៌មានអីពាក់ស្បែកជើងកលូនឆឹកដោយក្តរលោកនេះអស់សុំសុំទោស សន្តិសុខអីគ្នាឯងទៅអាពួកម៉ាក់នេះវាទូរស័ព្ទមួយមួយមួយម្នាក់ហ្នឹងមានកាមេរ៉ាមានអីការគាត់ទៅអ្នកលេង Facebook អីខ្ញុំមិនដឹងបងអានេះនេះកូនចៅលោកកឹមសខានេះនេះអានេះនេះសិនតែគេនេះសិនតែនេះអ្នកលេង Facebook ហ្នឹងថតអ្នកលេង Facebook ហ្នឹងអត់មានចេញយកទៅផ្សាយនៅ channel ណាអីសន្និសិទកសែតតតែផ្សាយនៅប៉ុស្តិ៍បញ្ជូតបាយ័នអសយសភាពអឺតោតកអីអីនឹងជួល ប៉ុសគេដតីដតីអីប៉ុសលេខ9ប៉ុសលេខ3អីទៅផ្សព្វផ្សាយទៅប៉ុសលេខ10អីប៉ុសអប្សរាអីចឹងប៉ុសបាយ័នអីចឹងទៅផ្សព្វផ្សាយអីចឹងទៅអានេះបានគេហៅសន្និសិទហើយលេងលេអាឡៃ account Facebook មួយមួយមកអាឡុងក៏ធ្វើបានដែរវិញអាឡុងអង្គុយនៅផ្ទះហ្នឹងដាក់កាមេរ៉ា5 6ហើយកាមេរ៉ាដៃចូលឡុងសិតតែមានជើងទៀតវិលចេះវិលដៃចូលឡុងដើរទៅណាជើងកាមេរ៉ាវិលតាមដៃចូលឡុងចេះ ដែលចូលឡងដើរទៅដាំបាយវេរតាមចាំបាច់មានមនុស្សស្អីមានចាំបាច់ទីឈោឲ្យមនុស្សពាក់ស្បែកជើងបតិបតាអីចឹងងាប់អញហើយអើយអាមេអាកូនមេសវណ្ណរាហើយអាហេអញឆ្ងល់ហើយចេះតែធ្វើរឿងកាក្លេកាខ្លាក់អញ្ចឹងណាហើយឆ្ងល់អូនណាហើយឆ្ងល់ហើយឆ្ងល់ហើយមែនតើហើយអស់តម្លៃដល់តាណាហ្នឹងណាអស់តម្លៃអូនណាអើយឈប់តើអូនណាឈប់អួតទៅ អាណិតបងអាអូនបងខ្មាស់គេណាធ្វើឲ្យអ្នកក្រៅប្រទេសខ្មាស់គេដោយសារតែអូនឯងមែនប៉ុន្តែវាស្អីទេសត្វតែប្រើពាក្យសន្និសិទកសែតឯងហើយគេទៅសេអីប្រហែលអីគឺសន្និសិទកសែតទេសំណុំរឿងលោកកឹមសខាអីណាណៃសំណុំរឿងអីប្រើពាក្យចេះទៅការសំដែងហ្នឹងហើយមើលមើលក្នុងហ្នឹងគេទៅសេថាម៉េចខ្លះអឺ ខ្ញុំយកពីបងដែលគាត់ផ្ញើមកយើងបងឡៃអិនលុងបាទឡៃអិនលុងឡៃអិនលុងណាបាទបងឡៃអិនបងឡៃអិនជួបយើងជួបយើងកាលយើងទៅវត្តភ្នំសេរីហើយបាទអូបងឡៃអិនហ្នឹងអូខេអូខេហ្នឹងបាទកម្មសិទ្ធិកសែតខ្ញុំជុំវិញរឿងវិបត្តិវិបត្តិនយោបាយកម្ពុជាទៅនឹងសំណុំរឿងលោកកម្មសខាជាគណៈបក្សសង្គ្រោះជាតិ CNP ក្នុងនាមជាទស្សនបុគ្គលជាអ្នកនយោបាយម្នាក់ចម្លើយខ្ញុំគេចង់ឲ្យទម្លាក់ ចោលការបាត់ចោលលោកប្រធានកម្មសិក្ខាដោយប្រព័ន្ធតុលាការដោយការសម្របសម្រួលផ្នែកបច្ចេកទេសច្បាប់តាមរយៈសេនាធិការនៃក្រសួងយុតិធម៌អាយ៉ាបើយល់ទេនេះនេះខ្ញុំទៅតដាក់អាននេះបងនេះនេះនេះបាត់ចោលលោកកឹមសុខាដោយប្រព័ន្ធតុលាការដោយសម្របសម្រួលផ្នែកបច្ចេកទេសច្បាប់ញ៉ែសម្របសម្រួលផ្នែកបច្ចេកទេសច្បាប់នឹងមានន័យយ៉ាងម៉េច អើយលបែងវាហ្នឹងវាថាគ្នាវាវាចង់ដោះលែងណាចង់ដាក់ថ្ងៃណាតែវាតាបាទគាត់ណាគាត់ណាគាត់វាគាត់ណាវាគាត់ណាវាធ្វើគេហៅបើនិយាយពីស្រីវិញអាហ្នឹងអាហ្នឹងអ្នកនយោបាយមន់ណាអាហ្នឹងអាចរិតមន់ណាពួកអានយោបាយចរិតមន់មុននឹងបានឲ្យអាឈ្មោលពាក់ហ្នឹងគេធ្វើរត់ដេញយូររត់ដេញ អាកូនគឺខំដេញសងប់តតតហក់គ្នាបានឲ្យជន់នៅជន់នោះមានកម្លាំងណាស់ជន់បានយូរគេចង់អីទម្លាក់អីគេសម្របសម្រួលផ្នែកបច្ចេកទេសច្បាប់ហ្នឹងគឺចង់កែប្រែសម្របសម្រួលយ៉ាងម៉េចទេរៀបចំយ៉ាងម៉េចឲ្យលោកកឹមសុខារួចទៅឲ្យសង្គ្រោះជាតិនៅអាលាយដដែលឬក៏យ៉ាងម៉េចអាហ្នឹងហើយដែលខ្ញុំចាប់អារម្មណ៍របស់ខ្ញុំបងពីព្រោះមិនបាច់មិនបាច់ឆ្ងល់ទេវាធ្វើអីធ្វើទៅវាធ្វើទៅតទៀតតទៀតវាធ្វើអីធ្វើទៅយើងដឹងហើយយើងដឹងថាវាទៅអញ្ចឹងហើយយើងដឹងហើយ ដឹងអស់ហាក់អត់មានយូរទេបាទអ្នកដឹកនាំទាំងបកកណ្ដាលអំណាចនិងមេបពប្រឆាំងលោកកឹមសុខាចូលតុចរចារកផ្លូវដោះស្រាយដោយទំនុកចិត្តនិងជឿជាក់គ្នាឡើងវិញ ក្នុងការផ្សះផ្សាអីផ្សេងផ្សេងខ្ញុំអានបានតែប៉ុណ្្នឹងវាដាច់ត្រឹមហ្នឹងហើយវាវាត្រូវអញ្ចឹងព្រោះព្រោះគេហ្នឹងគេចង់លេងលបែងចែគេចង់លេងលបែងថាឲ្យ កម្មសខានឹងដោះលែងអីក្រសួងយុទ្ធភ័ពសម្បត្តិសម្ហួលហួចអីហើយចឹងទៅគេឲ្យដោះលែងកម្មសខាហើយបន្ទាប់មកគេធ្វើទៅចរចាជាមួយកម្មសខាដើម្បីបោកអន្តរជាតិហើយអន្តរជាតិណាគេភ្លឺតាមវានោះអន្តរជាតិណាគេភ្លឺតាមពួកអស់នោះនោះឥឡូវហ្នឹងគេមិនភ្លឺតាមវាទៀតទេដលេះអានឹងអានឹងអន្តរជាតិគេដឹងថាយើងនិយាយរួមបើវាចេញសេណារីយ៉ូណាយើងបិទសេណារីយ៉ូហ្នឹងយើងឲ្យ យើងជូនយោបល់ទៅថ្នាក់ដឹកនាំយើងលោកប្រធានហ្នឹងនិយាយរួមស្ដាប់មើលពួកអាមេអាថោងខ្លះវាទៅសេវាមានអត្តន័យឲ្យយើងយកទៅទប់ស្កាត់ពួកវាដែរទៅប្រាប់អន្តរជាតិណែកុំជឿវាណាលោកទូតតែជឿវាអស់ស្រូវពូចាស់ពួកអាដៃហ្នឹងវាលេងជាមួយគ្នាទេបាទអត់អីទេយើងទប់បាល់រហូតតាឲ្យវាលេងទៅឲ្យវាលេងទៅវាលេងអស់វាលេងយូរយូរគេលែងជឿវាហ្នឹងហើយ នឹងហើយយើងយើងដឹងដល់ពីចំណេញចាំយកចំណេញជឿខ្ញុំតែអញ្ចឹងគ្រាន់តែប៉ុណ្្នឹងទេ បាទហ្នឹងហើយបងបាទមានខមមិនអីទេខ្ញុំគិតថាយើងផ្សាយចិត្ត2ម៉ោងដែរហើយបាទចិត្ត2ម៉ោងហើយបងប្អូនណាបាទចាហ្នឹងហើយបងឲ្យបាយមានអឺកុំតាន់ប្រមាថអនាគតនាយករដ្ឋមន្ត្រីក្នុង ក្តីសម័យយើងអីណាគេនាយករដ្ឋមន្ត្រីនោះអូកឹមសខាអូតអាយុតអាយុនិយាយពីរឿងមានសវណ្ណរា ហ្នឹងហើយដឹងអីគាត់គាត់ដឹងពួកអនាគតបែរជាគេកាត់គិតបែរគេគិតតែគេហើយមើលទៅបងនេះសវណ្ណរាមនឹងអាយុរដ្ឋត្រីបើសិនបើសិនណាជាអនាគតទៅคลายទៅជានេះថាคลายទៅជាបង10គុតទី2ឯថាហ្នឹងអបង10កន្លះនឹងហើយបង10កន្លះអានឹងអនាគតរបស់នាងសវណ្ណរាបានតែប៉ុណ្្នឹងទេពីព្រោះអីចេះប្រវត្តិហោកទៀត ដូចលោកខ្ញុំចង់ថាមេនឹងកូនដូចគ្នាអញ្ចឹងមកគេសែតគប់គ្នាលបល់យើងណាសែតគប់គ្នាបងប្អូនគិតមើលឥឡូវនេះប្រពន្ធចុងស្អាតគួសមដែរមីអូនមួយនឹងជ្រៀងពរោះទៀតណាឥឡូវមីអូននឹងទឹកភ្នែកយំយេកដោយសារតែអាប្តីហ្នឹងមីសវណ្ណរាហ្នឹងទៅរកនាងម្នាក់ដែលជ្រៀងជាបងធေါ်ប្អូនធေါ်គ្នាហ្នឹងឥឡូវទៅយកនាងនោះទៀតណាហើយនាងដែលនេះហ្នឹងស្អាតគួសមដែរ ណាហើយលេងទៅធ្វើអញ្ចឹងហើយប្រពន្ធដើមនៅណាហើយទៅយកហើយមនុស្សអញ្ចឹងអញ្ចឹងឯងបងប្អូនទៅជ្រើសរើសឲ្យធ្វើជាអ្នកនយោបាយអីអឺខ្ញុំខ្ពើមខ្ញុំបើមានបងប្អូនប្រជាជនខ្មែរណាទៅគ្រប់គ្រងអាពូជអញ្ចឹងអញ្ចឹងអីថ្ងៃក្រោយបានអាពូជអញ្ចឹងអញ្ចឹងទៅជន់អឺកូនចៅខ្លួនឯងអានឹងវាសមហើយនឹងអានឹងខ្ញុំនិយាយឲ្យត្រង់បាទខ្ញុំនិយាយឲ្យត្រង់បាទនឹងហើយ អរគុណបាទឥឡូវយើងបញ្ចប់ប៉ុណ្ណឹងចុះណាបងព្រឹត្តិនីឥឡូវចេះខ្មែរច្រើនហើយឲ្យមើលនេះចេះត្រាម៉ាទេណាហ្នឹងហើយចេះហៅចេះហៅអាត្រាមអីគេអាត្រាមអាត្រាមព្រឹត្តិនីចេះខ្មែរច្រើនចេះខ្មែរច្រើនគាត់ដឹងគាត់ដឹងគាត់ចេះថាតែគាត់តាមដានរឿងអ្នកណាត្រាម៉ាអ្នកណាមិនត្រាម៉ាគាត់ដឹងណាឥឡូវហ្នឹងហើយ សង្ស័យតែគាត់ជេរនឹងគាត់ជេរដោយជួលឡុងផងមិនដឹងអាកាមកចាប់រើយចាប់រើយនិយាយលេងឯប្រែនេះហើយចាស់ជោគគីអូខេអូខេឥឡូវដល់លេយើងបញ្ចប់ប៉ុណ្ណឹងចុះបងប្អូនណាខ្ញុំអរគុណច្រើនហើយអឺបងប្អូនណាជួយកាត់កាត់អាដើមក្បាលទីតយាយម៉ាយ៉ាំឡាំដួយបាទ ជួយជួយកាត់អានឹងឲ្យខ្លីបន្តិចឲ្យខ្ញុំផងណាកាត់ឲ្យសរសេរចំណងជើងឲ្យស្អាតណាបងម្នាក់ដែលជួយកាត់ឲ្យជួយកាត់អាខាងដើមក្បាលឡាយថ្ងៃហ្នឹងឲ្យបានស្រួលខ្ញុំផ្ញើឲ្យម៉ៃយ៉ែមឡាំដួយសួរគាត់បាទហើយអរគុណបងប្អូនទាំងអស់គ្នាជូនពរសុខភាពល្អសំឡេងល្អទាំងអស់គ្នាណា